បណ្ណាឧបឋានសាលាហ្នឹងគឺសំខាន់ណាស់សំខាន់ត្រង់ដែលបានធ្វើហើយទៅ អ្នកដែល ប្រើប្រាស់នៅឧបឋានសាលាហ្នឹងគឺសត្វតែជាអ្នក មានសិលមានសមាធិធិព្រោះណាតាំងតែពីប្រសំមកបាសកបាសិកា ហ្នឹងឯងជាអ្នកដែលប្រើប្រាស់ហ្នឹងចូលនៅក្នុងតេតិណៃបុគ្គលទាំងណាហ្នឹងឯងគឺប្រសងហើយឬក៏ថាបដិគាកៈអ្នកទទួលហ្នឹងឯងប៉ុន្តែយើងធ្វើហើយយើងវេថ្វាយសង្ឃចឹងជាតេភិណៃបុគ្គលធ្វើឲ្យតេភិណាទៀន ប្រព្រឹត្តទៅបានល្អនៅក្នុងតេខិណាវិសុទ្ធិកណាចឹងបាននៅក្នុងលំដាប់នៃបារមី គឺថាទានបារមីហើយសីលបារមីណាហ្នឹងហើយពីព្រោះយើងអ្នកធ្វើទាន ម្យ៉ាងក៏ត្រូវមានសិលខ្លួនឯងដើម្បីសិលហ្នឹងឧបត្ថម្ភដល់ទានកុសលហ្នឹងឯងឲ្យខ្លាំងខ្លាឡើងឲ្យបរិបូរឡើងហ្នឹងណាព្រោះនៅក្នុងមច្ឆរិសោតដែលទេវតាបានពោលរៀបរាប់ពី ខាងដើមហោហែមកដល់ខាងចុង គឺព្រះពុទ្ធអង្គទ្រង់ បានប្រកាសសម្ដែងអំពីការឲ្យទានរបស់អ្នកដែលមិនមានសិលហ្នឹងគឺក្នុងសេចក្តីដែលថាបៀតបៀនអ្នករតីចាំដែរហ្នឹងឯងបៀតបៀនសម្លាប់ហ្នឹងឯងវេយប្រហាញ៉ាំងអ្នករតីឲ្យដល់នៅសេចក្តីទុកលំបាកហ្នឹងឯងហេមរហាម ដោយការរំលោភបៀតបៀនអីសពគ្រប់ហ្នឹងណានឹងឯងហើយស្រាប់តែដល់ពេលមួយអ្នកដែលមិនមានសិលហ្នឹងមានបំណងដើម្បីឲ្យទេហ្នឹងឯងហ្នឹងគឺថាសំបីបរោះនឹងឯងមួយសែនអ្នកណាម្នាក់ម្នាក់ឲ្យទៀន1000កហបណៈ ណា1000កហបណៈហ្នឹងស្មើនឹងមាស60តម្លឹងហ្នឹងឯងហើយមួយសែនអ្នកហ្នឹងឯងច្រើនណាស់ណាគិតជាមាសទៅច្រើនច្រើនគីឡូហ្នឹងឯងដឹកអាតេសកូដឹកអាត្រាក់តូបើមទៀតហើយទៀនរបស់ បារោះមួយសែនអ្នកហ្នឹងសរុបទៅ រុបជាប៉ុនទៅណាហ្នឹងឯងព្រោះទៀនហ្នឹងក៏ជាប៉ុនហើយព្រោះនៅ ក្នុង បញ្ញកិរិយាវត្ថុ10ជាមហាកុសលប្រព្រឹត្តទៅទៀនក៏ប៉ុនសិលក៏ប៉ុនភាវនាក៏ប៉ុនហ្នឹងឯងទៀនសិលភាវនាហ្នឹងគឺជា ទីតាំងដែលសម្រាប់ឲ្យកើតប៉ុនហៅថាបញ្ញកិរិយាវត្ថុហ្នឹងឯងសម្រាប់ធ្វើប៉ុនប៉ុន្តែប៉ុនរបស់ បរោះទាំងមួយសែនអ្នកហ្នឹងសរុបមកមិនមិនស្មើនឹង1ភាគ100ណារបស់ទៀននៃអ្នកមានសិលតែម្នាក់សំបីឲ្យនៅរបស់បន្តិចបន្តួចមិនមែនម្នាក់នឹងឲ្យច្រើនណា ច្រើននៃអីទៅទេហ្នឹងឯង ព្រះអត្តកថាថាឲ្យស្លឹកឈើមកក្តាប់អីចឹងទៅធ្វើជាបន្លែឬធ្វើជាថ្នាំអីចឹងណានឹងឯងបើប៉ុណ្ណឹងផងទេចឹងប៉ុន្តែជាទៀនរបស់អ្នកមានសិលនឹងឯងចឹងជាទៀនរបស់អ្នកមានសិលចឹងគឺថាទោះជាទៀនរបស់អ្នកមានសិលនឹងបើប៉ុណ្ណឹង ណាបែងទៅជា100ក្នុង1ភាគ100ហ្នឹងនៅតែជាប៉ុនច្រើនជាងប៉ុនរបស់បរោះមួយសែនអ្នកនឹងទៅទៀតកណាហ្នឹងដែលយើងសិក្សា រំលឹករឿយរឿយដើម្បីឲ្យឃើញ អានុភាពរបស់សិលណាទៀនរបស់អ្នកមានសិលគឺបានន័យថាសិលនឹងឧបធម្មទំនុកបំរុងដល់ទៀននឹង នឹងឯងឲ្យទៀននឹងឯងទៅជាមានផលច្រើន មានអានិសង្ឃច្រើនកូនណានឹងឯងនឹងគឺព្រះពុទ្ធរិកាព្រះអង្គសម្ដែងមច្ឆរិសោតបន្ទាប់ពីសັບភិរិសោតទៅ ក្នុងបេដកលេខ29ចឹងហើយមើលអដ្ឋថានុបញ្ញុលឲ្យយើងយល់សេចក្តី ក្នុងនឹងសັບគ្រប់ប៉ុណ្ណា នឹងឯងព្រោះសិលហ្នឹងគឺឧបធម្មគ្រប់មុខចឹងនឹងឯងពុទ្ធបរិស័ទយើងឲ្យទានសំបីថាឲ្យដល់កមារាកមារីឲ្យដល់អ្នករតីអីអីសំបីថាអត់មានសិលអីក៏ដោយនឹងឯងគឺទៀននឹងមានផលច្រើនមានអានិសង្សច្រើន ទៅតាម អ្នកដែលឲ្យទៀនហ្នឹងមានសិលក្រៃលែងទៅណាស់ណាហើយសិលហ្នឹងឧបធម្មដល់អបជាយណៈការដែលយើងមានសិលហើយថ្វាយបង្គំពុទ្ធពធព្រះសង្ឃសិលនឹងឧបធម្មក្នុងអបជាយណៈនេះឲ្យមានផលច្រើនមានអានិសង្ឃច្រើនទាំងអស់ កូនប្រុសស្រីមានសិលហើយធ្វើបន់ជាមួយមេដាបិតាថ្វាយបង្គំមេដាបិតាសិលនឹងឧបធម្មទៅក្នុងអបជាយណៈនឹងឲ្យក្រៃលែងណាស់ឧបធម្មទៅឲ្យសម្រេចសមថៈទៀតសីលវិសុទ្ធិនឹងឲ្យមានចិត្តវិសុទ្ធិទៅជានេខមៈគឺអញ្ចឹងបាននេខមៈហ្នឹងគឺបារមីសំដែង បន្តពីសិលហ្នឹងចឹង ដណាលមាននេខមៈហើយមានបញ្ញានេខមៈហ្នឹងអង្គធัวគឺឈានទាំងព្រឹត្តទៅដើម្បីណាកំចាត់បងនៅកាមឆន្ទៈជាបាតៈហ្នឹងជានេខមៈណានេខមៈហ្នឹងឯងអាហ្នឹងគឺដោយអំណាចនៃសិលបណ្ណាឧបធម្មដល់វិបស្សនាទៀតព្រះអង្គទ្រង់សម្ដែង មានទិដ្ឋិត្រង់មានសិលល្អហើយ អប់រំចម្រើននៅសតបដ្ឋាន4អញ្ចឹងគឺសិលជាឧបការៈក្រៃលែងណាស់បងប្អូនកូនចៅស្ដាប់នៅក្នុងទីនេះក្ដីស្ដាប់ បន្តទៅគុណចាស់អង្គបញ្ញាលោកថតហ្នឹងបន្តទៅចូលវត្ថុណាបរិយានមិត្តខេត្តបាត់ដំបងទាំងដាប់ ពេញខេត្តបាត់ដំបងហ្នឹងហើយស្ដាប់ក្នុងស្រុកក៏បាន ក្រៅស្រុកក៏បានពីព្រោះគេមានបន្តទៅសម្រាប់ស្ដាប់ចឹងចឹងក៏ណានឹងឯងទលំទលាយទៅបាន នៅនឹងវត្តសិរីសុស្ដី នៅចន្លោះស្ពានបរិបូរហើយនឹងផ្សារពលីចឹងមកពី ខេត្តពងឆ្នាំងមកនៅ ខាងស្ដាំដៃមកពីផ្សារបលីមកគឺឆ្វេងដៃហ្នឹងឯងចូលមកក្នុងជ្រៅបន្តិចមកដល់ភូមិសេរីហ្នឹងគាត់ណាហើយទស្សនភាពជុំវិញវត្តហ្នឹងគឺណាដើមថ្នោត ណាស្រែអីចឹងទៅចឹងប៉ុន្តែសំរុំជាទីគង់នៅនៃសមណៈអ្នកបុះក៏ណានឹងឯងសេចក្តីស្ងប់ស្ងាត់របស់អ្នកដែលត្រេកអរក្នុងទីស្ងាត់ជាអ្នកមានធัวបានស្ដាប់ហើយពិចារណាឃើញនៅធัวនាំមកនៅសេចក្តីសុខណាជាទីរីករាយចឹងនឹងឯងសម្លឹងមើល ដើមឈើទៅក៏នឹករលឹកឃើញដល់ការដែលព្រះអង្គទ្រង់សាងនៅពភ្នោះក៏ព្រឹត្តទៅក្នុងព្រៃភ្នំចឹងទៅព្រះអង្គបានត្រាស់ក៏នៅក្រោមដើមឈើគណាព្រះអង្គជាព្រះសម្មាសម្ពុទ្ធមានបហប្រតិអធិស្ឋ័យទៅតាមដើមឈើហ្នឹងអង្គ សំដែងនៅបឋមចក្រអឺនៅនឹងព្រៃសិបតនមគតិយវនបរិនិព្វានក៏បរិនិព្វាននៅនឹងក្រោមដើមសាលព្រឹកទាំងគូណាអត់មានបរិនិព្វាន ក្នុងទីសិនាសនៈឬក៏ក្នុងព្រះបរមរាជវាំងក្នុង ក្រុងរាជធានីអីទេចឹងទោះបីតែប្រសូតក៏ប្រសូតក្រោមដើមឈើដែរអញ្ចឹងយើងនឹកឃើញដល់ពុទ្ធប្រវត្តិគឺណានឹកឃើញគុណរបស់ព្រះអង្គនឹកឃើញគុណរបស់អរិយសង្ឃចឹងតែលោកមិនជាប់ជំពាក់ណាមិនត្រេកអររីករាយនៅក្នុងโลกនេះមាន បហប្រតិត្រេកអរទៅក្នុងការអស់ទៅ នៃតណ្ហាតណ្ហខយៈរតោហោតេសម្មាសម្ពុទ្ធសាវកោ សាវករបស់ព្រះសម្មាសម្ពុទ្ធត្រេកអរនឹងការអស់ទៅ នៃតណ្ហាតណ្ហខយៈរតោរតោ ត្រេកអរនឹងឯង សម្មាសម្ពុទ្ធសាវកោសាវករបស់ព្រះសម្មាសម្ពុទ្ធនឹងត្រេកអរនឹងការអស់ទៅនៃតណ្ហានឹងគឺព្រះនិព្វានទៀតសេចក្តីសុខមិនមែននៅត្រង់មានអីច្រើនច្រើនទេចឹងស្ដេចចក្រពតក៏ព្រះអង្គយាងមកបួសដែរក្នុងសម័យនៃព្រះអរិយមេត្រីណាយាងមកបួសជាភិក្ខុមួយអង្គយ៉ាងសាមញ្ញអស្ចារ្យមែនទែនចឹងគាត់ណា នឹងឯងរតនៈ7ប្រការក៏លះបង់អស់វ័យវ័យសពគ្រប់សម្រាប់ជីវិតមួយអង្គនឹង មានត្រូវការអីច្រើនដល់ប៉ុណ្ណឹងនឹងឯងជីវិតមួយអង្គនឹងគឺមុនបិណ្ឌបាតឆាន់បានចឹងទៅនឹងឯងមិនខ្វាយខ្វល់រវល់នឹងចិញ្ចឹមអ្នករតីអីអីទៅទេចិញ្ចឹម ថាញោមប្រុសស្រីបង្កើតអីចឹងទៅបានតែព្រះអង្គទ្រង់សរសើរកាលណាបើញោមនឹងខ្វះខាតបាក់ហ្នឹងឯងគឺលោកកូនអាចទំនុកម្រងបច្ច័យ4បានសពគ្រប់ហើយព្រះពុទ្ធព្រះអង្គទ្រង់សរសើរទៀតជាមួយនឹងមេត្តាបិតាចឹងប៉ុណ្ណាហ្នឹងឯងចឹងគឺ សំខាន់គឺសេចក្តី សុខក្នុងបហប្រតិចឹងហ្នឹងឯង មិនមែននៅ ត្រង់មានអីច្រើនច្រើនទេគឺនៅត្រង់សេចក្តីត្រូវការតិចណាសេចក្តីសុខគឺនៅត្រង់សេចក្តីត្រូវការតិចហ្នឹងឯងព្រោះនេះជាសេចក្តីសុខតាមផ្លូវចិត្តហ្នឹងឯងរឹតតែត្រូវការតិចរឹតតែមានសេចក្តីសុខហ្នឹងឯងហ្នឹងឯងត្រូវត្រូវការតិចចឹងគឺ សេចក្តីសុខនឹងប្រព្រឹត្តទៅតាមអំណាច នៃ រាគៈទោសៈមោហៈតិចនឹងឯងចឹងប៉ុណ្ណាមិនមែននៅត្រង់មានអីបានអីតាម ចំណងតាមកិលេសទេណាប៉ុណ្ណាសេចក្តីសុខច្រើន រត់តែធំឡើងគឺមកអំពីសេចក្តីទុកហ្នឹងវាតិចរត់តែតិចរត់តែតូចទៅរត់តែអស់សេចក្តីទុកពីចិត្តសន្តានទៅអាហ្នឹងសេចក្តីសក់ធំហើយហើយសេចក្តីទុកដែលវារត់តែតិចរត់តែតូចទៅគឺមកអំពីកិលេសហ្នឹងវារត់តែស្រាលស្ដើងទៅរាគៈទុសៈមោហៈហ្នឹងត្រូវកំចាត់បងទៅ អានឹងដែលយើងត្រូវយល់ខ្លឹមសារក្នុងពុទ្ធសាសនាកណាដែលព្រះពុទ្ធអង្គទ្រង់ត្រាស់ដឹងព្រះអង្គទ្រង់សម្ដែងអំពីភ័យក្នុងវត្តដាក់សេចក្តីទុក្ខព្រោះជាតិជាបច្ច័យវែងឆ្ងាយររាបណាអវិជ្ជាតណ្ហាបាទាននៅមានតតែងអភិសង្ខាទាំងដែលជាបច្ច័យនៃភពណា ដែលជាខេត្តដែលជាទីតាំង ដែលជាអធិការដែលនាំឲ្យមានភពកើតឡើងហ្នឹងព្រះអង្គទ្រង់ត្រាស់ដឹងអញ្ចឹងហើយក្នុងពេលនេះគឺមានព្រះពុទ្ធអង្គព្រះបរមសាស្តាជាគ្រូអ្នកណែនាំចឹងប៉ុន្តែព្រះអង្គមានសេចក្តីសម្រេចប្រយោជន៍ផ្ទាល់ព្រះអង្គដែលជាព្រះពុទ្ធដោយបញ្ញា ហើយព្រះអង្គទ្រង់ប្រទានពធទេសនា ស្រោចស្រង់សត្វលោកនឹងឲ្យបាន រួចផុតចាកទុក្ខដោយបហប្រតិករុណាកុណានឹងឯងចឹងយើងមានតែខំប្រឹងប្រែងដើម្បីឲ្យរួចផុតចាកទុក្ខទោសនៃវដ្តសង្សារនឹងឯងចឹងព្រះពុទ្ធអង្គមិនមែនត្រេកអរក្នុងវដ្តសង្សារទេចឹងអង្គ គឺបែរប្រភពទៅកាន់ព្រះនិព្វានទៅតាប៉ុន្តែព្រះអង្គធ្លាក់ចុះមកក្នុងវត្តដាក់4អាសង្ខ័យមួយសែន កាប់មកទៀតនេះគឺដោយប្រហប្រតិករុណាដើម្បីស្រោចស្រង់សត្វលោកនឹងឯងចឹងចឹងយើងតលតែអាស្រ័យនឹងពធัวទៅសិក្សាឲ្យបានល្អអប់រំចិត្តឲ្យទន់ភ្លន់ទៅចឹងទៅចឹងនឹងឯងនឹង បានសមនឹងឱកាសពេលវេលា ដែលពុទ្ធបរិស័ទយើង បានមកជួបនឹងព្រះអង្គទាំងពុទ្ធអង្គទ្រង់មានព្រះបញ្ញាញាណព្រះអង្គបាននៅបហប្រតិករុណាស្រោចស្រង់សត្វលោកនឹងដោយពធទេសនា ដែលព្រះអង្គទ្រង់បានប្រកាសសម្ដែងហើយនឹង ជាគ្រូជាសាស្តាជំនួសព្រះអង្គនៅមករហូត ដល់សពថ្ងៃហ្នឹងគណាអញ្ចឹងពុទ្ធបរិស័ទយើងក៏បីបានប្រធัวព្រះវិន័យនឹងឯងទូលមាន ព្រៀនប្រដៅបានដោយងាយនឹងឯងនឹងបានជាសេរីសួស្តីជាមង្គលនឹងឯងបល័យថា សោថឹងចឹងសោថឹងហ្នឹងគឺត្រែមកថាសួស្ដីនឹងឯងបល័យថាសោថឹងសសអោតជាងថសអើកណានឹងឯងសេរីសួស្ដីនឹងសោថឹងនឹងឯងហើយព្រះអង្គទ្រង់សម្ដែង ថាជាមង្គលណាជាមង្គលដ៏ឧត្តមនឹងឯងដូចជាក្នុងការដែលយើងបាន នៅក្នុងប្រទេសដ៏សំគូរ មានពុទ្ធសាសនាយើងនៅភូមិសេរីហ្នឹងមានវត្តសេរីសុស្ដីនឹងឯងចឹងនឹងឯងជាមង្គលណាមង្គលសុស្ដីនឹងបល័យទៅសោតថឹងចឹងគឺយើងកបបីជាបរិស័ទដែលព្រះធัวព្រះវិន័យណែនាំអប់រំទូលមាន បានដោយល្អ ហ្នឹងឯងសោវិចាសតារឿងភាពនៃបុគ្គលដែលដែលពធัวដែលព្រះវិន័យដែលស័កព្រមចារីដែលកល្យាណមិត្តគ្រូបាអាចារ្យទូលមានព្រានបដៅបាននេះហ្នឹងបុគ្គលនឹងឯងចឹងជាជាបុគ្គលដែលបាននៅមង្គលគណាសម្រាប់បព្វជិតក៏មានព្រះអង្គសម្ដែងក្នុង មេតសោតក្នុងករណីយមត្ថកុសលេនយន្តាំងសន្តាំងប្រទាំងអភិសមេចៈសកោឧជូចៈសហុជូចៈសុវៈចោចស្សៈណាមុទុអនតិមេនីនឹងឯងអនតិមេនីនឹងមិនមើលងាយអ្នកដតីនឹងក៏សំខាន់ណាស់នោះយើងចេះតែភ្លេចខ្លួនទេគឺ មានការប្រមាថមើលងាយអ្នកដតីមើលថោកនឹងឯងដោយពាក្យសម្ដីអីអីចឹងទៅចឹងនឹងឯងវាមិនអាចអ្នកដតីនឹងថោកដោយសារពាក្យសម្ដី អ្នកណាអ្នកណាទេចឹងពីព្រោះគុណតម្លៃនៃជីវិតវានៅលើគុណធម៌ណាគុណធម៌មានសទ្ធាសិលសតៈចាគៈបញ្ញា ហើយគុណធម៌ហ្នឹងវាមិនចេះ រលាយទៅដោយសារពាក្យសម្ដីអ្នកដតីដែលគេជេរស្ដីប្រមាថមើលងាយអីហ្នឹងទៅគុណធម៌ហ្នឹងរលាយអស់ពីបុគ្គលនឹងទៅថោកដោយគេថាមែនវាអត់ទេអត់ទេហ្នឹងឯងគឺវានៅលើអ្នកដែលបាត់បង់នៅ គុណធម៌នឹងឯងឬក៏ថា មិនមាននៅគុណធម៌ក្នុងខ្លួននឹងឯងចឹងដល់ចឹងទៅវាទៅជាចម្រើនហេណាធម្មាហ្នឹងឯងហេណាធម្មាហ្នឹងប្រែមកថាធัวថោកហ្នឹងក៏ណាក្នុងអភិធម្មសង្កនីព្រះអង្គសម្ដែង អកុសលាធម្មាពួកធัวជាអកុសលអានឹងអកុសលចិត្ត12ដួងអកុសលចេតសិកដែលប្រកបជាមួយនឹង នឹងគឺអកុសលាធម្មារួចទៅព្រះអង្គត្រាស់បន្តមកទៀតថាសង្កលិតសង្កលេសិកាធម្មាពួកធัวដែលសៅมองទាំងគួរដល់ការសៅมองអង្គធัวដដែល នៅ ក្នុងអកុសលាធម្មាដដែលហើយដល់ព្រះអង្គត្រាស់ទៀតថាហេណាធម្មានឹងគឺអង្គធัวដដែលនឹងឯងគ្រាន់តែបញ្ជាក់ទៅក្នុង សភាពនៃធัวនឹងឯងគឺជាធัวថោកណាជាធัวថោកហើយព្រះអង្គត្រាស់ថាហេណាង ធម្មំអ្នកសេវយៈនឹងឯងព្រះអង្គរំលឹកដាស់តឿនថាកុំឲ្យសែបគប់ជាមួយនឹងធัวថោកហ្នឹងណាហេណាងធម្មំអ្នកសេវយៈកណាគឺធัวថោកកុំឲ្យសែបគប់កណាអញ្ចឹងគឺ ព្រះអង្គទ្រង់ត្រាស់សម្ដែងអាវុធរបស់សាមណៈដែលសម្រាប់ច្បាំងជាមួយនឹងកិលេសក្នុងចិត្តក្នុងបហប្រតិហ្នឹងហើយគង់នៅ ក្នុងព្រៃអីអីចឹងទៅព្រះអង្គទ្រង់បានប្រកាសសម្ដែងប្រកម្មដ្ឋានចឹងឲ្យវិខទាំងឡាយអប់រំចិត្តទៅណាហើយមានមេត្តាចិត្ត ជាចុងក្រោយនឹងសັບផ្សាយទៅអញ្ចឹងទៅពូរុក្ខទេវតាអីអីហ្នឹងក៏បានមេត្តាចិត្តជួយមើលថែរក្សាព្រះសង្ឃនឹងឧបត្ថម្ភរហូតដល់តែពិខុប្រមាណ500អង្គនឹងឯងទៅបានសម្រេចព្រះរហ័តណា ដោយការប្រឹងប្រែងជាយាមហ្នឹងនឹងគឺបានទទួល ប្រកម្មឋានពីព្រះអង្គក្នុងករណីយមេតសោតហ្នឹងចឹងកណាទទួលតាំងពីសកោ ភាពជាអ្នកក្លាហានក្នុងកិច្ចការដែលប្រព្រឹត្តព្រះមច្ឆរិយធម៌ហ្នឹងណាកិច្ចការដែលនឹងត្រូវជួយដល់សង្ឃដល់ស័កព្រះមចារី ជាកិច្ចការងារដែល ប្រសិទ្ធៈទោសនឹងនឹងឯងហើយឧជូត្រង់ដោយកាយវិចាសហុជូត្រង់ល្អដោយចិត្តកណាហ្នឹងឯង ហើយសពវិចោចាសៈជាអ្នកដែលគេបដៅបានដោយងាយនឹងឯងគឺមិនមែនចេះតែមានសេចក្តីក្រោតសេចក្តីចង្អៀតចង្អល់ទៅ ដែលហៅថា កោតធុបាយាសៈនោះទេកោតធុបាយាសៈហ្នឹងគឺកោតធៈនិងឧបាយាសៈហ្នឹងអាហ្នឹងជាភ័យចឹងជាភ័យសម្រាប់បាបវិចិត្តដែលបួសថ្មីថ្មីអីហ្នឹង ទទួលការណែនាំពី ព្រះឧបជា ព្រះអាចារ្យព្រះចៅអធិការអីអីហ្នឹងអត់បាននឹងឯងគឺជាបុគ្គលដែល ដែលគេបដៅបានដោយក្រដោយចឹងទៅមួម៉ៅមិនសបាយប្រតិចាកសិក្ខាបទទៅហ្នឹងដែលហៅថាអ៊ុមមិភយ៉ាងគឺថាភ័យដែលកើតពីរលក់ភ័យក្នុងការដែល ចោលទឹកទៅវាមានរលោករលោនឹងឯងធ្វើឲ្យភ័យរលោនឹងជាឈ្មោះនៃសេចក្តីក្រោតនិងសេចក្តីចង្អៀតចង្អល់កណាហើយបើកុំភិលៈភេយ៉ាងហ្នឹងគឺភ័យនឹងកពើពើហ្នឹងគឺជាឈ្មោះនៃនៃអាហារក្នុងផ្ទៃព្រះអង្គបញ្ញត្តិសិក្ខាបទកុំឲ្យឆាន់ក្នុងវេលាវិកាលអីអត់បានទេហ្នឹងឯងអត់បាន រៀបផត់ទេលីនឹងប្រកែកតែខ្ញុំព្រះអង្គមិនអាចអត់បានទេស្រាប់តែឆាន់ងាឆាន់យប់ទៀតចឹងចឹងទៅទៅជាបុគ្គលដែលព្រះអង្គបដៅបានដោយ ក្រទៅទៀតទៅចឹងក៏ណាអានឹងគឺវាមានអន្តរាយចឹងហើយអាវត្តដភយ៉ាងភ័យនឹងទឹកវល់គួចពន្លិចជាឈ្មោះនៃកាមគុណក៏ណា នឹងឯងហើយសុកសកាភេយ៉ាង ជាឈ្មោះនៃត្រីកាចនឹងជាឈ្មោះនៃមេត្តក្រៀមនឹងបានជាបរានលោកធ្វើទុំរលោកហ្នឹងដើម្បីឲ្យបព្វជិតលោកពិចារណានឹងឯងដើម្បីឲ្យបានរួចពីភ័យទាំង4ប្រការហ្នឹងព្រះពុទ្ធអង្គទ្រង់សម្ដែងចឹងប៉ុណ្ណា ក្នុងអង្គត្រនិកាយចតុកនិបាតក៏មានក្នុងសោតដែលព្រះអង្គទ្រង់ទូលមានភិក្ខុទាំងឡាយនៅក្នុងស្រុកចាតុមាហ្នឹងក្នុងចាតុមសោតហ្នឹងមិនដែរបីដកលេខ23ក្នុងភិក្ខុវៈណាហ្នឹង24យ៉ាងហ្នឹងធ្វើទងរលក នឹងឃើញសពុតនឹងមកភ្នត់មកភ្នត់មកមកមកផ្ទាំងទូចទូចហ្នឹងណាបករវិចរវិចហ្នឹងអាហ្នឹងគឺជាតំណាងនៃរលោអាយរលោវាធំធំណាមានភ័យណាហើយគេធ្វើរៀងដូចសត្វកពើអញ្ចឹងហ្នឹងឯងហើយមាន ពួរល្អធ្វើឲ្យល្អស្អាតហ្នឹងជាតំណាង នៃបញ្ចកាមគុណហើយហើយធ្វើកតុយពីរអានឹងជាតំណាងនៃត្រីកាចឆ្លាមអីចឹងណាគុណចាស់នឹងឯងចឹងគឺការដែលធ្វើទងរលក់ហ្នឹងនឹងគឺបុរាណលោកណែនាំមកលើកឡើងដាក់ដង ធំធំនៅ ក្នុងវត្តហ្នឹង ណាសពថ្ងៃសិតតែ10000ដុល្លារតែមកគូហ្នឹងគាត់ណានឹងឯងពោះទៅស្អាតល្អផង បានស្អាតល្អផង ហើយបានជាធម្មទានផងធម្មទានកណាគឺថាឲ្យរូបជាទានមែនរូបហ្នឹងជាជាបរមត្តគឺណាបរមត្តទានប៉ុន្តែ សង្គ្រោះក្នុងធម្មទាន ព្រោះណារំលឹកពុទ្ធដីកាដោយសម្ដែងពី24ប្រការហ្នឹងនឹងឯងចឹងចឹងគឺតេតួងទៅនឹងការដែលបុគ្គលដែលស្គាល់ខ្លួនឯងចឹងក៏ណាស្គាល់ខ្លួនឯងនឹងបានបានល្អណាមានសេរីសុស្ដីចឹងដែលបល័យហៅថាអត្តញ្ញុតា អតញ្ញុតាស្គាល់ខ្លួនឯងចឹងហ្នឹងឯងពេលតែស្គាល់ខ្លួនឯងគឺយ៉ាងគឺយើងដឹងអំពីចំណេះដឹងដឹងអំពីវ័យដឹងអំពីឋានៈអីអីចឹងទៅចឹងគុណណាជាសាមណេរជាភិក្ខុជាអនុ ថែជាមហាថែអីចឹងគឺការដែលបានដឹងទាំងអស់ហ្នឹងនឹងឯងកុំឲ្យវាមានជាអំនួតអួតអាង លើកចំកើងខ្លួនការដែលមានអំនួតអួតទៅអានឹងវាជាការបរាជ័យទៅទេចឹងរឿងអំនួតអួតអាងហ្នឹងនោះក្នុងលោកនឹងសម្រាប់បឋិជនទេដែលមានអំនួតអួតអាង ច្រើនហ្នឹងឯង ភពស្នាពីខ្លួនឯងល្អចេះចេះចេះអីចឹងទៅណានឹងឯងចឹងតែមយាលៈពុទ្ធគូ គ្នាជាមួយនឹងអំនួតអួតអាងហ្នឹងអាហ្នឹងត្រូវលះដោយសោតាបត្តមៈសោតាបត្តមៈកើតឡើងលះអស់ហ្មងចឹងមយាលៈពុទ្ធលៈពុទ្ធហ្នឹងគឺបិទបាំងនៅទុកកំហុសខ្លួន មិនសម្ដែងមិនប្រាប់អីទៅទេចឹងហើយ ដោយអំណាចនៃលោភៈហ្នឹងគឺថានិយាយតែពីរឿងល្អហើយមិនល្មាក់ល្មមសំគួរអីទេ គឺថាអួតទៅទៀតនឹងឯងចូលទៅក្នុងមុសាវាទក៏មានដែរអំនួតហ្នឹងណាគឺនឹងឯងអួតទៅទៅជាកុហកនឹងឯងហករហូតដល់ដូចអួតគុណពិសេសអីហ្នឹងអួតហើយហ្នឹងហើយចូលក្នុងមុសាមុសាមុសាហើយបើ វិខបរាជិកបដាយគឺថាអួតឧត្តរមនុស្សធម៌ឧត្តរមនុស្សធម៌ទាំងគឺថាមនុស្សធម៌គឺកុសលកម្មបត10ព្រឹកទៅដោយមហាកុសល ដល់អួតថាបានសម្រេចលើសពីមហាកុសលនឹងទៅទៀតហ្នឹងហើយឲ្យតែឲ្យតែគុណធម៌កុសលនឹងលើសលើសពីមហាកុសលទៅចូលដល់រូបាវចរៈអរូបាវចរៈលោកតរៈអ ដែលអត់មានក្នុងខ្លួនហើយ សម្បជាអ្នកមុសានឹងបដ ாய் គឺថាកុហកដោយដឹងខ្លួនថានិយាយកុហកហ្មងអញ្ចឹងទៅហ្នឹងគឺមុសាវាទហ្នឹងចូលដល់បរាជិកហ្នឹងឯងហ្នឹងវាចូលក្នុងរឿងអំនួតហ្នឹងតែព្រះសោតាបានអត់មានទេលះលះអស់ហើយព្រះសោតាបានមគ្គរមិលគុណ ហើយនឹងអបលាស័កវៃរឹកស្មើនឹងក៏លះអស់អ៊ីសាចំណែនមច្ឆរិយៈកំណាំងក៏លះអស់ណាទិដ្ឋិយល់ខុសវិជិកិឆាសង្ស័យក៏លះអស់អមយាលៈពុទ្ធហើយនឹងសាថាយៈអំនួតអួតអាងនោះក៏លះអស់កណាហ្នឹងឯងមិនមានយើងគួរឲ្យជ្រះថ្លាក្នុងគុណព្រះអរិយបុគ្គលទាំងកណា ចឹងការដែលអួតអាងអីទៅនឹងគឺមិនល្អមិនប្រសើរអីទៅទេចឹងក៏ណាថាយើងធ្វើល្អដើម្បីសេចក្តី ត្រេកអររីករាយដើម្បីរស់នៅជាសុខហើយចម្រើនសេចក្តីស្ងប់ ដើម្បីទប់ទល់ជាមួយនឹង លោកធัวដែលវាប្រែប្រួលណាវាមិនមែននៅតែមានលៀបទេ វាអត់លៀបហើយឲ្យយើងទទួលយកការពិត ក្នុង ជីវិតឲ្យបានវាមិនមែននៅតែមានយោះទេវាអត់យោះដូច្នេះការដែលយើងអប់រំគុណធัวជាទី ពឹងក្នុងចិត្តសន្តានហ្នឹងមមតំដល់អញ្ចឹងទៅ យើងទទួលយកបានអាការដែលអត់យោះហ្នឹងចឹងក៏ណា គឺមានលៀបមានយោអីហ្នឹងវាដូចជារពេចកប៉ុកអីចឹងទៅវិញទេព្រោះគុណធម៌ខាងក្នុងដោយការអប់រំទានសិលភាវនាបានទៅ ជាសមថៈដោយពុទ្ធានុសតិធម្មានុសតិសង្ឃានុសតិចឹងទៅនឹងឯងជាទីពឹង ជាព្រំយាន សម្រាប់ឆ្លងមហាសាគរទៅកម្មត្រៃនីយប៉ុណ្ណា ដល់អញ្ចឹងគឺថាជាសម្បត្តិមមតំខ្លឹមសារណាស់របស់ដែលជាលៀបជាយោះការសរសើរអីអីហ្នឹងគឺมันมันបានទេហើយទៅព្រោះវាមុខតែលះបង់ចោលទៅដដែលទេគណាដល់អញ្ចឹងទៅគឺថាគុណធម៌ខាងក្នុងហ្នឹងដោះស្រាយបានចឹងហ្នឹងឯងគេស្ដីថានន្ទា ខ្នន់ខ្នាញ់អីនឹងយ៉ាងណាពោលមូលបង្កាច់បរោសវិជាចាដោយអាកោសវត្ថុផ្សេងផ្សេងម៉ាតមើលងាយអីអីទាំងអស់ហ្នឹងក៏វាជាកម្មរបស់សត្វលោកសូមឲ្យសត្វលោក ដែលប្រព្រឹត្តបាបកម្មនឹងកុំឲ្យមានពីវិរិយអីឲ្យ មាន ស្មារតីជាខ្លួនប្រព្រឹត្ត អប់រំរិយមេអង្គ8ឲ្យបាន រួចផុតចាក់ទុកឲ្យបានចេះដឹងធัวវិន័យទៅលឿនលឿនឆាប់ឆាប់ចឹងទៅក្នុងចិត្តវានឹកឃើញទៅអញ្ចឹងចឹងហ្នឹងឯងព្រោះរឿងមកពីអត់ដឹងទៅណាមកពីអត់ដឹងចឹងហើយអាអត់ដឹងនោះវាជាទោសរបស់វត្តដាក់វាជាទោសធម្មជាតិទៅបន្ទោសណាណាចឹងណាវាជារឿងអត់ដឹងហ្នឹងវាមានមោហៈហ្នឹង ជាអវិជ្ជាធៀបហ្នឹងណាវាអត់មានបន្ទោសអ្នកណាទេអាហ្នឹងវាជាទោសរបស់គាត់ដាក់ចឹងទៅចឹងវាអត់មានអត់មានអ្នករតីណាអីដែលនឹងថាសម្រាប់ឲ្យយើងកើតទុកមិនសុខចិត្តជាមួយនោះវាអត់មាននឹងឯងនឹងឯងព្រោះកិលេសវត្តដាក់ ហើយវាតេតួងនឹងវិបាកកម្មដោយការឃើញឬដឹងក្លិនដឹងរសដឹងផោតថាពៈនឹង អ្វីអ្វីមាន បច្ច័យត្រឹមត្រូវ ក្នុងโลกនេះទាំងជាបរមត្តហើយរឿងរឿងអត់មាន ក្នុងโลกនឹងផងទេកណាហើយរឿងដូចថាមានលៀបអត់លៀបមានយុះអត់យុះអីហ្នឹងអាហ្នឹងគឺដែលនិយាយហ្នឹងនិយាយជារឿងទេបរមត្តវា មានតេតួងនឹងវិបាក គឺការឃើញរូបហើយបានដឹងរឿងថា បានលៀបបានយោគេសរសើរអីចឹងទៅអាហ្នឹងកុសលវិបាកណាកុសលវិបាកតាមផ្លូវភ្នែកជាជាច្មោះដាតកាយហ្នឹងតាមបញ្ញទ្វាហ្នឹងរួចទៅបានមโนទ្វារវិធ័យចិត្តហ្នឹងឯងដឹងរឿងបានលៀបបានយោសរសើរសុខនឹងឯងហើយបើថាអកុសលវិបាកទេដោយសារ ឃើញរូបមិន ល្អឬសំឡេងមិនល្អធំក្លិនដឹងរសដឹងផត់ថាពៈមិនល្អបានមโนទ្វេរវិថីចិត្តហ្នឹងវាដឹងរឿងនឹងឯងដឹងរឿងអត់លៀបអត់យោគេស្ដី គេថាគេនន្ទាមើងាយមើថោកអីអីទាំងអស់ហ្នឹងហើយមានសេចក្តីទុកអីអីយ៉ាងម៉េចទៅតាមផ្លូវកាយហ្នឹងហ្នឹងរឿងដឹងរឿងចឹងទៅចឹងដូច្នេះរឿងនោះវាអត់មានចឹងអត់មានទេ នឹងឯងវាគ្រាន់តែជាអារម្មណ៍របស់មโนទ្វារវិថីចិត្តអ្វីដែលមាន ជាបរមត្តដូចជារូបសម្លេងក៏រូបផតពៈអញ្ចឹងទៅការឃើញការឮដឹងក្លិនដឹងរសដឹងផតពៈវិបាករបស់កម្មទៅ ប្រសាទទៅរូបទៅអានឹងជាបរមត្តដែលមានមានហើយរលត់បាត់ទៅហើយកណ្ណាដូចអ្នកដតីស្ដីថាអីអញ្ចឹងវាមានចិត្តជាសមុតឋាននាំឲ្យមានវិជ័យវិញ្ញាតសត្វតរូប នេះអវជ័យវិញ្ញាតសត្វតែរូបហ្នឹងហ្នឹងរូបហ្នឹងជាបរមត្តប៉ុន្តែមិនមែនអាដែលយើង ដឹងសេចក្តីថាគេថាម៉េចថាម៉េចទេណាវិជ័យវិញ្ញាតនឹងសត្វតែរូបហ្នឹងគឺជាបរមត្តគណាឯចំណែកអាការដែលយើងដឹងរឿងរឿងហ្នឹងវាវាដោយសារមโนទ្វារវិថីចិត្តកើតឡើងទេបណ្ណាហ្នឹងគឺចិត្តដែលដឹងរឿងហ្នឹងជាបរមត្តរឿងជាបញ្ញត្តិ គណាអញ្ចឹងបរមត្ថសុទ្ធតែ កន្លង ទៅជាអតីតាធម្មាទាំងអស់អញ្ចឹងវាអត់មានវាអត់មានអ្វីដែលយើងតែងតែមួម៉ៅក្តៅកាហាយកើតទុកទៅជាមួយអីអីហ្នឹងវាអត់មានក្នុងโลกនេះណាវាអត់មានក្នុងโลกនៃអរិយវិន័យវាអត់មានក្នុងសង្ខារโลกវាអត់មានការកើតមកណានឹងឯងតែគ្រាន់តែថាកាលណាបើយើងអត់មានតែប្រធានវិបស្សនា យើងក៏វង្វេងទៅតាមនឹងច្រឡំរឿងរ៉ាវអីអីទាំងអស់ហ្នឹងដោយសារមโนទ្វេរវិធ័យចិត្តនឹងឯងដែលគិតទៅចឹងទៅយើងអត់ដឹងស្មាន តែវ័យវ័យហ្នឹងវាមានមែនទាំងមានដូចយើងសម្គាល់ថាមានបុគ្គលដែលឲ្យស្រឡាញ់បុគ្គលដែលឲ្យស្អប់អីអីទាំងអស់ហ្នឹងហើយរឿងរ៉ាវអីផ្សេងផ្សេងណានាធ្វើអីធ្វើអីអីទាំងអស់ហ្នឹង ចឹងទៅធ្វើឲ្យចិត្តនឹងខ្វាយខ្វល់ជាប់ជំពាក់ទៅក្នុងរឿងទាំងអស់ហ្នឹងសត្វតែដោះស្រាយបានទៀតមកអំពីរឿងទាំងអស់ហ្នឹងវាអត់មានអត់មានអញ្ចឹងការដោះស្រាយ គឺអប់រំចម្រើនតបឋានវិបស្សនាដើម្បីដឹងអ្វីដែលវាមាន ជាបរមត្ត នឹងឯងដល់ដល់តែពេលដឹងបរមត្តធัวទៅវាអត់មានប្រកែប្រកម្មអីទៅក្នុងរឿងទាំងអស់ហ្នឹងទេដោយថាអើយខ្ញុំរឿងច្រើនណាអីចឹងទៅតាមពិតមួយអង្គមួយអង្គម្នាក់ម្នាក់មានតែចិត្តចេតសិករូបតើមានរឿងអីទៀតអត់ទេរឿងវាជា បញ្ញត្តិទេតើពាក្យថាបញ្ញត្តិបានន័យថាវាអត់មានលក្ខណៈកិច្ចផលបតតឋានអត់មានបច្ច័យទេណា នឹងឯងវាអត់មាន វិសេសលក្ខណៈអត់មានសាមញ្ញលក្ខណៈទេព្រោះវាអត់មានជាសភាវៈអានឹងបញ្ញត្តិតាវាអត់មានការកើតឡើងក្នុងលោកវាអត់មានណាវាអត់មានជាសភាវៈនឹងរឿងណាអ្វីដែលយើង មាន គ្រប់អង្គគ្រប់គ្នាមាន តែបរមត្ថចិត្តចេតសករូបតែប៉ុណ្្នឹងទេទាំងនឹងឯងហើយយើងថាអូខ្ញុំមានរឿងច្រើនអានឹងគឺចិត្តគិតទេ ណាចិត្តគិត10រឿង100រឿងអីហ្នឹងគឺថាចិត្តគិតទេអ្វីដែលមានគឺមាន តែចិត្តគិតនឹងឯងចឹងបានជាក្នុងពធហ្នឹងណែនាំឲ្យយើងអប់រំចិត្តហ្នឹងនឹងឯងចឹងអប់រំចិត្តយតោយតោចបាប្រកាំងតតោតតោមโนនិវេរយេថាចិត្តបាបវាប្រព្រឹត្តទៅក្នុង អារម្មណ៍ណាណានឹងឯងចឹង សក្តីហាមហាមមโนនិវេរយេហាមចិត្តនឹងឯងកុំឲ្យវាប្រព្រឹត្តទៅក្នុងអារម្មណ៍នោះនោះឲ្យអប់រំមកក្នុងអារម្មណ៍ប្រកម្មដ្ឋានទៅអប់រំចម្រើនសតិប្បដ្ឋានវិបស្សនាទៅ មានសិលទៅនឹងឯងចឹងប៉ុណ្ណាហ្នឹងគឺពុទ្ធបរិស័ទយើង សិក្សាក្នុង អភិធម្មក្នុងបរមត្តធัวទៅ ហើយអប់រំសតិប្បដ្ឋានទៅចឹងបានដោះស្រាយទៅគឺយើងបើមិនសិក្សាឲ្យបានជំរឿចឹងទៅទេ យើងមិនអាច អប់រំ ចិត្តឲ្យសុខស្ងប់បានទេដូចយើងនៅតែក្បែរក្បែរមាត់ច្រាំងចឹងណាហ្នឹងដូចថាអ្នកនេសាទមានតែកូនទូកតូចមួយទូកថ្នោតអីចឹងទៅ រស់នៃសាទអីទៅបានតែចវាកភ្លៀងតូចតាចអីចឹងទៅនេះគេមានកប៉ាល់គេទៅកណ្ដាលមហាសមុទ្រនោះចាប់បានត្រីធំធំប៉ុន្តែហ្នឹងគឺគ្រាន់តែលើកឡើងបញ្ជាក់ឲ្យឃើញថាយើងនៅក្បែរក្បែរតែកាមគុណហ្នឹងឧទាហរណ៍ថា យើង ធ្វើទៅទានចឹងទៅអត់មានសិលផងហ្នឹង ហ្នឹងហើយហេតុអីបាន ជាអត់មានសិល5ថាមកពីចិត្តរបស់យើងផ្ដាច់កាមគុណអត់បានគឺហ្នឹងឯងផ្ដាច់ពីកាមគុណអត់បានគឺថារឿងកាមគុណនឹងឯងដែលយើងនៅជាប់ជំពាក់ហ្នឹងបាន ក្រំតែរក្សាសិល5ហ្នឹងមិនបានផងទៀតនៅបាណារិបាតនៅអតនេទាននៅកាមេសមិឆាចាមុសារហកព្រិលហ្នឹងឯងហ្នឹងឯង រលាស់អណ្ដាតនិយាយកុហកទៅគិតថាឲ្យបានរួចខ្លួនអីអីចឹងទៅគឺជាប់តេវត្តដាក់នេះធ្ងន់ធ្ងរណាស់ដោយអំណាចនៃកាមគុណហ្នឹងការបរិភោគរឿងសវឹងអីអីបំផ្លាញសតិសម្បជញ្ញៈខ្លួនឯងអីបាត់បង់សតិសម្បជញ្ញៈទៅនឹងយ៉ាប់មែនទែនមនុស្សយើងមាន សតិតិចតួចស្រាប់ហើយណា នឹងឯងបរិភោគទឹកស្រវឹងទៀតទៅវាបាត់បង់ស្មារតីទៅមែនទែននឹងឯងអញ្ចឹងគឺយើងដឹងថាមនុស្សយើងដែល ប្រសើរដោយសារស្មារតីចឹងបងប្អូនកូនចៅទាំងអស់ដល់ពេលដែលយើងត្រូវអភិវឌ្ឍឲ្យជីវិតរបស់យើងបានប្រសើរឡើងប្រសើរឡើងគឺយើងត្រូវពឹងស្មារតីហើយស្មារតីហ្នឹងវាចម្រើនមកពីទានមកពីសិលមកពីការស្ដាប់ធម៌ នឹងឯងអានឹងគឺកន្លែងដែលឲ្យស្មារតីចម្រើនប្រភពហ្នឹងឯងដូចយើងកើតរោគអីចឹងចឹងទៅយើងត្រូវវាចំណីតោះហ្នឹងឯងហើយត្រូវរួអាហារបំពន់ហ្នឹងឯងរួឆ្នាំរួអីចឹងទៅយើងខ្វះជាតិណាអីយើងទៅរួពីធម្មជាតិនឹងចឹងទៅក៏បានដូចទឹកខ្វះ ជាតិដែកអីចឹងទៅក្នុងខ្លួនហ្នឹងក៏ទៅថាតកួនថាកឆែតអីទេហោចឹងណាហ្នឹងឯងឬថាខ្វះជាតិអីម៉ាញ៉េស្យូមប៉ូតាស្យូមអីគ្រូពេទ្យថាអាហ្នឹងទូទានជែកជែកអំបងអីចឹងទៅជែកតាមបាអីចឹងទៅគាត់ថាខ្វះជាតិអីជាតិអីគឺថាវាមាននៅតាមធម្មជាតិហ្នឹងឬក៏ថ្នាំគ្រូពេទ្យ ផលិតមកអញ្ចឹងតែម្ដងទៅអាហ្នឹងខ្ញុំណាលើកឡើងនេះក៏ចង់បញ្ជាក់ថាសតិសម្បជញ្ញៈនឹងវាមាននៅក្នុងមហាកុសលហាកុសលប្រព្រឹត្តទៅក្នុងទានក្នុងសិលក្នុងភាវនាក្នុងការស្ដាប់ធម៌ក្នុងអបិចាយណៈវិយាវច្ចៈអីទាំងអស់ហ្នឹងមហាកុសលហ្នឹងមានសតិសម្បជញ្ញៈឲ្យទៅអប់រំគុណធម៌ហ្នឹងគឺចិត្តសន្សំសតិសម្បជញ្ញៈបានចម្រើនហើយហើយអាចំណៃតោះហ្នឹងហើយចំណៃតោះ ហ្នឹងគឺបាបនឹងឯងចឹងកាមគុណអបាយមុខអីអីហ្នឹងអាហ្នឹងដែលធ្វើឲ្យបាត់បង់ស្មារតីស្រីស្រាលបែងខ្ជិលខ្សែគប់បាបប្រមិតនឹងឯងដើរលេងយប់ហួសម៉ោងហួសពេលអាត្រៀតមលងអាត្រៀតចោលផ្ទះចោលសំបែងចោលពុនចោលកូនអីហ្នឹងរាប់បញ្ចូលក្នុងអបាយមុខហ្នឹងមើលក្នុងដីដកលេខ19ដែលព្រះអង្គសម្ដែងទូលមាន សង្កេលកៈមេនុបនោះអំពីអបាយមុខ6ហ្នឹង នឹងឯងគឺវិន័យត្រប់វិន័យហើយសំខាន់មែនទែនវិន័យសតិសម្បជញ្ញៈដោយគ្រឿងញៀនគ្រឿងសវឹងនឹងវាធ្វើឲ្យបាត់បង់ស្មារតីហើយយើងត្រូវការជួយ ខ្លួនឯងត្រូវការជួយគ្រួសារ ត្រូវការជួយប្រទេសជាតិប្រសាសនា គឺតលចម្រើនស្មារតីតែបាត់ស្មារតីជួយតែខ្លួនឯងនឹងមិនទាំងរួចផងចឹងចំណាមចឹងបានយើងមកតែ ចាកលោកនេះទៅវិញទេយើងមិនអាចថាទៅធ្វើអីឲ្យយើងរស់រហូតទៅនោះទេចឹងមុននឹងយើង ចាកលោកនឹងទៅយើងអត់ធន់នឹងឯងអត់ធន់ជាមួយគ្នានឹងការដែលយើងត្រូវទប់ទល់ជាមួយនឹងកិលេសហ្នឹងទាំង នឹងឯងកុំចេះទៅទៅតាមចំណង់នៃកិលេសដែលគេទៀមទាចេះចុះមិន បាន ទៅថាអូយលំបាកណាស់អត់ស្រួលអីចេះចុះហើយក៏កាន់សិលអត់បានទាំងនឹងឯងយើងស្ដាយពេលវេលាណាស់មួយថ្ងៃកន្លងទៅមួយខែកន្លងទៅមួយឆ្នាំកន្លងទៅ ដោយអត់បានរក្សាសិលណាយើងស្ដាយពេលវេលានឹងយើងណាយើងបាត់ បាត់លុយបាត់កាក់អីចឹងទៅយើងចេះរត់ទទួលទានបានវិញទេណានឹងឯងបាត់ពេលវេលាយើងទៅរួមមកវិញអត់បានទេណាឃើញណានឹងឯងគឺបាត់បាត់ហើយនឹងឯងលុយកាក់អីយើងចេះរត់ទូទានមានបានវិញមកទៅដាក់ធនាគារអីទៅនៅធនាគារអីចឹងទៅឲ្យពេលវេលាទុកដាក់ឯណាអត់បានទេគឺថាអស់ទៅនឹងឯងដូច នាលកាដើរទៅចឹងមើលមើលដង្ហើមចេញចូលទៅចឹងហ្នឹងឯងនេះសំណាងឯងដែលយើងចេះបាននៅរស់បន្តមកទៀតហ្នឹងហ្នឹងឯងចឹងបានថាអ្វីដែលវាកន្លងទៅហើយទៅវាកន្លងទៅហើយព្រះអង្គត្រាស់ថាតណ្ណងអញ្ញតរੰងយាមៀងបដិជាគេយបណ្ឌិតោតែបណ្ឌិតតម្កល់ខ្លួនឲ្យបានល្អក្នុងវ័យទាំង3វ័យណាមួយឲ្យតែចាប់ដើមមានសតិសម្បជញ្ញៈ ជាបុគ្គលដែលព្រះធัวព្រះវិន័យទូលមានព្រានបដៅបានថាវាមិនបានដឹងខ្លួនពីក្មេងទេពេលចាស់ហើយនឹងឲ្យតែបានដឹងខ្លួនគឺកុំបង្អែបង្អង់នឹងឯងគឺត្រូវតែតម្កល់ខ្លួនឲ្យបានប្រពៃថា សល់តែមួយថ្ងៃទៀតស្លាប់ទៅដែរចឹងនឹងឯងចឹងទៅណាប៉ុន្តែថាបើបានដឹងពីក្មេងទៅវាល្អចឹងតាំងពីក្មេងទៅកូនចៅ នឹងឯងមេត្តាបិតាទូមាន ព្រានប្រដៅចឹងទៅខៃណាខេម៉ាអីមើលកម្មសិលសឹងថាតាំងពីក្នុងពោះម៉ែមកកើតមកហ្នឹងគឺមានសិល5រហូតចឹងទៅគាត់ណាចឹងល្អមិនមានវិបដិសារៈមិនមានដៅកាហាយអីទេនឹកឃើញទៅគឺថាសបាយចិត្តនឹងឯងចឹងគឺថារឿងដែល យើងរក្សាសិលអត់បានហ្នឹងណាហ្នឹងឯងគឺមកពីរឿងកាមគុណនឹងប៉ុណ្ណឹងហើយបើយើងនឹករលឹកពុទ្ធដីកាមើលព្រះអង្គសម្ដែងថាណាបើមាន ការរួចផុតចាក់ទុកដោយការចាក់ដោយលំពេងណាមកព្រឹក100ថ្ងៃ100ល្ងាច100 300លំពេងមួយថ្ងៃចាក់ គឺថាមានតែទុកមានតែវេទនាទុកវេទនាលំបាករហូត100ឆ្នាំ បានរួចផុតចាកទុកអ្នកទាំងឡាយឲ្យគេចាក់ទៅពីព្រោះសេចក្តីទុកក្នុងវត្តសង្សារក្រៃលែងជាងនឹងក្រៃលែងទៅណាស់នឹងឯងគ្រាន់តែអបាយភូមិគ្រាន់តែនរកមួយជាតិនឹងវា ក្រៃលែងជាងនឹងទៅហើយហើយចុះបរាប់អនេកជាតិនោះ ដូច្នេះបើមាន វិធី ចាក់ដោយលំពេងមួយថ្ងៃ300លំពេង100ឆ្នាំឲ្យរួចផុតចាក់ទុកអានឹងងាយមែនទេណាណាទេហ្នឹងឯងក្នុងការរួចផុតចាក់ទុករបៀបហ្នឹងណាហ្នឹងឯងប៉ុន្តែវាអត់មានវាអត់មានវិធីហ្នឹងដូច្នេះព្រះអង្គទ្រង់រំលឹកថាឥឡូវគឺថាគាត់ជាអ្នកចង្អុលបង្ហាញប្រាប់ផ្លូវផ្លូវក៏មានព្រះនិព្វាន ជាទីពឹងរួចផុតចាក់ទុកក៏មានគឺថាអ្នកទាំងឡាយព្យាយាមដើរទៅព្រះអង្គឲ្យប្រົບក្តីព្យាយាមដើម្បីត្រាស់ដឹងអរិយសច្ចធម៌អញ្ចឹងបានថាយើងកើតមកជាមនុស្សដែលក្រំតែមិនបានខ្សែផ្សោយកាមគុណអីអីផ្សេងផ្សេងប៉ុណ្ណឹងយើងត្រាំមិនបានអានឹងខ្មែរយើងហៅរំអួយណារំអួយណាហ្នឹងឯង នឹងឯងគឺបានដីថាខ្លាចទុកខ្លាចលំបាកបន្តិចបន្តួចហ្នឹងហ្នឹងហើយមកពីយើងចេះតែជាប់នឹងសពខាងក្រៅហ្នឹងយើងអត់តន់ដឹងរសជាតិសេចក្តីសពខាងក្នុងព្រោះយើងបានទទួលរសជាតិសេចក្តីសុខដែលកើតមកពីទានសិលភាវនាខាងក្នុងបានយើងដឹងទៅបើដឹងអញ្ចឹងយូរណាស់យើងកាន់សិលតាំងពីយូរហើយហ្នឹងឯង រក្សាសិលអប់រំទូលមានចិត្តយើងស្មានតែសេចក្តីសុខនឹងវាមានតែក្នុងកាមគុណនឹងហើយអានឹងញៀនទៀតទៀតកាមគុណនឹងញៀនតាហ្នឹងឯងឲ្យតែអារម្មណ៍របស់លោភៈសិតតែគ្រឿងញៀនទាំងអស់ហើយលោភៈជាការញៀននឹងតែហ្មងទៀតដល់ទៅញៀនទៅវាអត់វាមិនបានណាទៀតវារសាប់រសល់វារសេះរសោះព្រោះណារសាប់រសល់រសេះរសោះហ្នឹងអាហ្នឹងគឺគឺជាអាការៈដែលគ្រឿងញៀនវាធ្វើຕົក នឹងឯងវាទៀមទាឲ្យសែបឲ្យសោយចឹងទៅនឹងឯងអញ្ចឹងបានថាត្រូវផ្ដាច់គ្រឿងញៀននឹងដោយព្រះសទ្ធំនឹងឯងចឹងប៉ុណ្ណានឹងឯងដូចជាយើង មានវត្តអារាមនឹងចឹងនឹងឯងគឺដូចជាមន្ទីរពេទ្យចឹងវត្តហ្នឹងឯងបងប្អូនកូនចៅត្រូវគោរពវត្តជាជាចែកដីវត្តចូលមកត្រូវគោរពហ្មងចឹងគោរពវត្ត ហ្នឹងឯងជាអារាមរបស់សង្ឃហើយកាលដែលព្រះអង្គគង់ប្រជញ្ញនៅ គឺព្រះពុទ្ធអង្គគឺជាលោកគ្រូពេទ្យគាត់ណាណាមហាវិជ្ជោវិជ្ជបណ្ឌិតដ៏ធំចឹងទៅ នឹងឯងប៉ុន្តែដល់ទៅព្រះអង្គបរិនិព្វានទៅ នៅប្រសង់ថែរសាពធัวថែរសាវិន័យបរិយត្តិសិទ្ធំបដិបត្តិសិទ្ធំបដិវេទសិទ្ធំអញ្ចឹងប្រសង់នឹងឯងជាលោកគ្រូពេទ្យទៅណានៅនឹងវត្តនឹងហើយព្រះធัวគឺជាឱសថគឺជាថ្នាំនឹងបងប្អូនកូនចៅបានឱកាសជើញមកវត្តអញ្ចឹងទៅថ្ងៃសិលជើញមក សមាទានសិលទៅថ្វាយចង្ហាន់ប្រសង់ទៅ ស្ដាប់ធัวទៅ អប់រំចិត្តទៅ មានសេចក្តីសុខក្នុងចិត្តណាចឹងបានយើងរស់សេចក្តីសុខឃើញហ្នឹងគឺមិនតេតិននឹងសម្បត្តិក្នុងលោកតលតែមាន បានអីច្រើនទេ ដល់តែមែនទេទៅគឺថាគ្រាន់តែឲ្យតែបានរស់នៅហើយសบายក្នុងចិត្ត គណាសេចក្តីល្អហ្នឹងដែលចម្រើនឡើងហ្នឹងជាអារម្មណ៍ដែលនាំឲ្យយើងនឹករលឹកទៅ មានសេចក្តីសុខណាហើយសម្រាប់ទប់ទល់ជាមួយគ្នានឹងលោកធัวនឹងបានទៀតទាំងដោយសារថាគុណធัวក្នុងចិត្តនឹងចម្រើនឡើងទៅវាមានបញ្ញានឹងឯងមានបញ្ញាយល់ដឹងអ្វីអ្វីនឹងឯងប្រព្រឹត្តទៅ ជាធម្មតានៅក្នុងលោកនឹង Ahem. ណាអត់ទោសនឹងឯងគឺយល់ដឹងសភាពនៃធម្មជាតិដែលប្រព្រឹត្តទៅជាធម្មតានឹងឯងចឹងគឺมันមានភាពតានតឹងចង្អៀតចង្អល់ទេបើយើងចេះតែទាញទេចឹងដែលប្រឆាំងជាមួយនឹងការពិតហ្នឹងឯងយើងចេះតែប្រឆាំងជាមួយនឹងការពិតហ្នឹងអានឹងឯងបានយើងចេះតែ តឹង តឹងមកពីទាញហើយទាញមកឈ្នះ ដូចទាញកំឲ្យចាស់អញ្ចឹងទាញមិនមកទាញកំឲ្យឈឺអញ្ចឹងទាញកំឲ្យស្លាប់ទាញកំឲ្យព្រាត់ប្រាស់អញ្ចឹងយើងទាញឲ្យមិនឈ្នះបើធម្មជាតិហ្នឹងវាត្រូវតែទៅរោគជារៀបជាធិមរណៈការព្រាត់ប្រាស់អីអីអញ្ចឹងអកុសលវិបាកហ្នឹងហើយយើងទាញមិនអត់ដូច្នេះយើងទាញវាតឹងណាស់អាតឹងនឹងឯងគឺតាមតឹងចង្អៀតចង្អល់ នឹងឯងដល់តែយើងមានបញ្ញាយើងអត់ទាញទេគឺថាលេងទៅតែហ្មងចឹងនឹងឯងនឹងបញ្ញាចឹងបញ្ញានឹងឲ្យលេងឲ្យឲ្យលះបង់ទៅតាមអវ័យវ័យដែលប្រព្រឹត្តទៅជាសេចក្តីពិតដល់តែការពិតប្រកាសឡើងនេះឯងបានព្រះអរិយបុគ្គលកើតឡើងក្នុងលោកព្រះអរិយបុគ្គលនឹងគឺឈ្នះកិលេសនឹងឯងដោយសារព្រមទៅតាមសេចក្តីពិតឈ្នះកិលេសអត់តាមកិលេសទេ អត់តាមលោភៈទោសៈមោហៈអីទេតាមសេចក្តីពិតដីពិតហ្នឹងគឺជាសច្ចធម៌ទាំងត្រឹមត្រូវអ្វីដែលមាននៅក្នុងលោកហ្នឹងយើងមិនអប់រំសតិបញ្ញារឿយរឿយដើម្បី ដឹងការពិតហ្នឹងយើងចេះតែប្រឆាំងទៅតាមអំណាចកិលេសចេះតែទៀមទាយើងនឹងស្អីកើតមកក្នុងលោកហ្នឹងមកទៀមទាស្អីអ្វីអ្វីគឺជា ការពិតក្នុងលោក មានតែមួយយ៉ាងទេគឺថារៀនឲ្យដឹងការពិតក្នុងលោកនឹងឯងហើយបើនឿយណាយមិនត្រេកអរក្នុងលោក គឺ បង្អោនចិត្តចេញចាកលោក ទៅព្រះនិព្វានទៅ តែរឿងលោកហ្នឹងគឺអញ្ចឹងលោកហ្នឹងយើងចង់កែប្រែឲ្យខុសពីការពិតអត់បានទេលោកហ្នឹងគឺអញ្ចឹងប៉ុណ្ណាហើយបើយើងមិនពេញចិត្តទេទៅនិព្វានទៅ ថាចង់កែប្រែលោកនឹងថាឲ្យទុកនឹងមកជាសុខតាមយើងកែមិនបានទេព្រោះជាតិណាមកនឹងជារាមរណៈដីសោកដីសឹកស្រួលទុកទោមណោះប៉ុន្តែតាមពិតណាលោកនេះដែលដែលជាទុកនឹងណាកាលណាបើបានកំណត់ដឹងដោយល្អណាសេចក្តីទុកនេះវាមានចំណុចល្អត្រង់ដែលជាការពិតនឹងឯងនឹងឯងល្អត្រង់ដែលថាជាសច្ចធម៌នឹងឯង ដែលធ្វើឲ្យកពុទ្ធបានត្រាស់ព្រះវិជ័យកពុទ្ធអរិយសាវកពុទ្ធបានត្រាស់ដោយសារស្គាល់លោកនឹង តាមទីក្តីពិតយើងចេះតែបន្ទុះទាស់ឬក៏ចេះតែចាប់យកដោយអវិជ្ជាហ្នឹងគឺមកពីសេចក្តីល្ងងរបស់សត្វលោកយើងហ្នឹងមិនតាន់ស្គាល់លោកហ្នឹងតាមសេចក្តីពិតទេទាំងបើបានស្គាល់លោកនឹងតាមសេចក្តីពិតលោកនឹងគឺមានចំណុចល្អនឹងឯងមានចំណុចល្អត្រង់ដែលថា ជាហេតុនៃសទ្ធាណាសទ្ធាជាហេតុនៃបាមកជាបាមកជាជាហេតុនៃបៃតិបៃតិជាហេតុនៃបាសទ្ធិបាសទ្ធិជាហេតុនៃសុខៈសុខៈជាហេតុនៃសមាធិសមាធិជាហេតុនៃយថាភូតញ្ញាណទេសនៈយថាភូតញ្ញាណទេសនៈជាហេតុនៃនិព្វិទាញាតនិព្វិទាជាហេតុនៃវិរិយៈគឺអរិយមគ្គវិរិយៈជាហេតុនៃវិមុត គឺអរិយផល នឹងឯងហើយអរិយផលហ្នឹងគឺជាហេតុនៃខយញ្ញញាណគឺបច្ចវេកណញ្ញាណនឹងព្រះអង្គទ្រង់ប្រកាសសម្ដែងចឹងនៅ ក្នុងឧបនិសសោតបៃដកលេខ31ចឹងប៉ុណ្ណាក្នុងតសៈពលៈវៈហ្នឹងឯងទស្សពលតសៈពលៈហ្នឹងទស្សពលចឹងក្នុងវៈហ្នឹងប្រសោតទី3ចឹងហ្នឹងឯងក្នុងវគ្គទី3ហ្នឹងប៉ុណ្ណា ព្រោះវគ្គទី1គឺពុទ្ធវគ្គមកវគ្គទី2អាហារវគ្គវគ្គទី3តសៈពលៈវគ្គនឹងហើយនេះឧបនិសសោតគឺថាព្រះអង្គសម្ដែងថាសទ្ធានឹងមានទុកជាហេតុបើក្រំតែថាមិនមែនមានហេតុតែមួយហ្នឹងនឹងឯងដោយសារថាព្រះអង្គបាន ត្រាស់ដឹងមកសម្ដែងពធัวទៅ ការដែលបានស្ដាប់នៅព្រះសទ្ធំនឹងឯងជាអាហារនៃសទ្ធានឹង នឹងឯងចឹងអញ្ចឹងទៅតថាគតពោធិសទ្ធានោះក៏នាំឲ្យឆ្លងនៅអន្លង់សទ្ធាយៈតរតិអោខាំងនឹងឯងចឹងនឹងឯងបានញ៉ាំងសធិនត្រីសទ្ធាពលៈនឹងឲ្យបានសម្រេចទៅអញ្ចឹងគឺនៅក្នុងវិស័យនៃពុទ្ធបរិស័ទយើងចឹងបងប្អូនអូនចៅទាំងអស់ត្រូវមានការតម្កល់ខ្លួនឲ្យបានប្រពៃចឹងកណា នៅក្នុងទីក្តីដែលថាយើងជាពុទ្ធបរិស័ទបើមិនមិនចង់ឲ្យតឹងគឺតតែកុំទាញកណាហើយតែកុំទាញគឺតតែអប់រំបញ្ញា មើលឃើញជាក្តីពិតក្នុងលោកនឹងហ្នឹងឯងសម្រាប់បញ្ញខណ្ឌនឹងជារាជាធិបរណៈកើតមកហើយប្រត់ប្រាស់អីចឹងទៅចឹងហ្នឹងឯងមេដាបៃតាអីហ្នឹង ប្រាប់ប្រាស់ទៅយើងក៏ណាខ្សឹកខ្សួលអ៊ូលអាក់កើតទុកអីអីចឹងទៅប៉ុន្តែនឹងឯងកូនចៅ ទូទៅសិតតែមាន ការប្រត់ប្រាស់ទៅអញ្ចឹងគាត់ណា បើថាមិនបាន បាត់បង់ជីវិតទៅពីក្មេងទេចិត្តទៅនៅរស់ទៅ គឺមេត្តាបិតាហ្នឹងគាត់ចែកឋានទៅហើយអញ្ចឹងដើម្បីកុំឲ្យយើងកើតទុក្ខ សឹកសួលហ្នឹងឯងមិនសក់ចិត្តអីគឺថាទី1ភេវនីឲ្យបានរឿយរឿយហ្នឹងឯងភេវនីបានរឿយរឿយថាការព្រាត់ប្រាសជាធម្មតាហ្នឹងឯងមិនអាចអ្នកណាប្រព្រឹត្តកន្លងពីការព្រាត់ប្រាសនឹងទៅ ជាមិនព្រាត់ប្រាសអីវិញបានទេ ទី2បំពេញសេចក្តីល្អឲ្យហើយហ្នឹងឯង សេចក្តីល្អហ្នឹងឯងដែលនឹងថាធ្វើឲ្យពេញចិត្តពេញថ្លើមឲ្យហើយទៅចឹងទៅដល់ពេលគាត់ចែកឋានទៅគឺស្រួលបួលទេមិនអីទេចឹងព្រោះវាត្រូវដូចតែយើងបានគិតរឿយរឿយហើយហើយសេចក្តីល្អដែលយើងបានបំពេញហើយជាមួយបុគ្គលជាទីស្រឡាញ់ទាំងអស់តែគ្នាហ្នឹងនៅជុំវិញខ្លួនយើងហ្នឹងបងប្អូនអីយើងហ្នឹង នឹងអាចជួបគ្នាគឺយើងធ្វើល្អដោយកាយឬដោយវាចាដោយចិត្តចឹងទៅនឹងឯងលុយកាក់អីត្រូវឲ្យត្រូវជូនអីក៏ឲ្យទៅជូនទៅសบายចិត្តព្រោះការជួបពេលហ្នឹងអាចជាការជួបចុងក្រោយណាចេញម៉ូតូវឹងទៅ ប៉ះឡានប៉ះអីភ្លាមអញ្ចឹងទៅក៏មានដែរហ្នឹងឯងអញ្ចឹងគឺថាយើងជួបគ្នាហើយយើងធ្វើល្អទៅហ្នឹងឯងកុំឲ្យ មានវិបដិសារៈដៅកាហាយស្ដាយក្រោយហ្នឹងមានតែអប់រំអញ្ចឹងទេ បានយើងអត់ទៀងអត់ទៀងពីការពិតយើងទៀងឈ្នះទេមានតែតាមតឹងចង្អៀតចង្អល់ហើយទៅហោយំទៅតែប៉ុណ្ណឹងទេបើយើងទៀង ជាមួយគ្នានឹងលោកនឹងបាច់ទេអីលេងចឹងទៅដោយអំណាចបញ្ញាទេហើយយើងណែលោកកាមិសੰងបច្ចហេសន្តិពេកខោព្រះអង្គសម្ដែងថាលះបង់គ្រឿងចាប់ចម្ពាក់ក្នុងលោកហើយសម្លឹងព្រះនិព្វានវិញហ្នឹងគឺខាងចុងនៃបគាថាដែលព្រះអង្គសម្ដែងអចេនតសោតណាអចេនតកាឡាតរយន្តរតយោវយោគុណា អនុពពាំងចហន្តិអេតាំងបយ៉ាងមរណេបេកមាណោ លោកកាមិសੰបច្ចហេសន្តពេខោតិហ្នឹងឯងបើទេវតាទេវតាប្រាប់ថាកាលទាំងឡាយក៏ចិត្តតែកន្លងទៅហ្នឹងឯងថ្ងៃយប់អីហ្នឹងណាចំនួននៃវ័យក៏ចិត្តតែរបេះខាតទៅបឋមវ័យមជ្ឈិមវ័យអីអីហ្នឹងកាលដែលបុគ្គលរំលឹងឃើញភ័យក្នុងសេចក្តីស្លាប់ហើយក៏បីធ្វើបន់ហ្នឹងឯងដែលនាំមកនៅសេចក្តីសុខ នាំសេចក្តីសុខមកប្រគល់ឲ្យ តែព្រះអង្គទ្រង់សម្ដែងណាបន្ថែមពីលើទេវតាហ្នឹងព្រះអង្គមិនត្រាស់វត្តដាក់កថាទេព្រះអង្គត្រាស់វិវត្តដាក់កថាព្រះអង្គត្រាស់ថាការដែលថ្ងៃយប់កន្លងទៅ ចំណន់នៃវ័យរបេះខាតទៅហ្នឹងបុគ្គលសម្លឹងឃើញភ័យក្នុងសេចក្តីស្លាប់អានឹងមរណសតិទេបណ្ណា នឹងឯងអេតាំងភយ៉ាងមរណេពេខមាណោនេះអញ្ចឹងគឺថាលោកាមិសੰបច្ចហេសੰតេពេខោតេគឺថាក៏បីលះបង់គ្រឿងចាប់ចម្ពាក់ក្នុងលោកបាទគ្រឿងចាប់ចម្ពាក់ហ្នឹងឯងដែលនាំទៅរស់ស្លាប់រឿយរឿយហ្នឹងហើយសੰតេពេខោសម្លឹងសੰតេគឺព្រះនិព្វាននឹងឯងសម្លឹងព្រះនិព្វាន គឺសម្លឹងការអស់ទៅនៃតណ្ហានឹងឯងនឹងគឺពុទ្ធបរិស័ទយើងប្រខាត់អប់រំចឹងទៅចឹងគណា ហើយខ្ញុំមិនណាទាញសេចក្តីនៃពធัวហ្នឹងហ្នឹងឯងមកខាងដើមវិញដើម្បីបញ្ជាក់អំពីការដែលថាយើងធ្វើទានហើយកប់3មានសិលទី1គឺថាតេតួង ទៅនឹងតេខិណាវិសុទ្ធិនឹងឯងដែលថាយើងអ្នកឲ្យទៀនហ្នឹងគឺត្រូវមានសិលអានឹងចាប់ដើមដំបូងណាឥឡូវមកចាប់ពីកន្លែងហ្នឹងទៅទៀតមួយទៀត អ្នកទទួលក៏កបីជាអ្នកមានសិលណាហ្នឹងឯងពីព្រោះដើម្បីតេខិណាវិសុទ្ធិបរិសុទ្ធទាំងអ្នកឲ្យ បរិសុទ្ធទាំងអ្នកទទួលហ្នឹងឯងដូចយើង បំពេញតេខិណានុប្រទានមានប្រសង់អញ្ចឹងហ្នឹងឯងប្រសង់គឺមានឧបការៈក្នុងប្រសាសនាក្រៃលែងណាស់ទាំងដែលបានប្រព្រឹត្តព្រះមច្ចរិយធម៌ ដើម្បីបានជាទីពឹងផ្ទាល់ខ្លួនព្រះអង្គផង ហើយអោណៃយោប៉ោណៃយោតេកណៃយោអញ្ជលីករណីយោអនុត្តរាំងបញ្ញខេតតាំងលោកាសៈអានឹងបរហិតគុណគុណសម្រាប់មនុស្សទេវតានឹងឯងចឹងសង្កគុណ4ខាងដើមអានឹងហៅថាអត្តហិតគុណគុណផ្ទាល់ខ្លួនសម្រាប់ប្រសង់សុបដិបណ្ណោ ឧជុបដិបណ្ណោញាយបដិបណ្ណោសាមីចេបដិបណ្ណោហ្នឹងអត្តហិតគុណដល់មក5ខាងចុងនេះបរហិតគុណគុណសម្រាប់អ្នកដតីចឹងហ្នឹងឯងហ្នឹងចែកជា2សង្ឃគុណហ្នឹង1អត្តហិតគុណមាន4ហើយ2គឺបរហិតគុណហ្នឹងមាន5អញ្ចឹងគឺប្រសង់មានឧបការៈជួយ ទាំងអ្នកនៅរស់ទាំងអ្នកស្លាប់ ទៅណាអ្នកនៅរស់ក៏ព្រះអង្គក៏ជាស្រែបនហើយហើយម្យ៉ាងទៀតព្រះសង្ឃក៏បានជាទីខ្សែគប់នៃបងប្អូនកូនចៅទាំងអស់ដើម្បីសិក្សានៅចំណេះដឹងគុណធម៌ហើយបាននៅសេចក្តីសុខស្ងប់តាមមាគាពុទ្ធសាសនាតាមអាវាតរបស់ព្រះអង្គដែលប្រសង់ថែរក្សាប្រសាសនា ត្រួតត្រងបរិយ័តទេសធម្មបដិបត្តិទេសធម្មនិងបដិវេទេសធម្មនឹងឯងទាំងហើយជាតេខិណៃបុគ្គលទាំងញាតឧទ្ទិសទានទៅដល់ពួកប្រែតជាញាត ហើយសំបីតែញាតញោមរបស់ប្រគុណម្ចាស់ដែលនិច្ចធម្មទៅសំបីតែទៅកម្មនរកក៏ដោយទាំងឲ្យតែចេះនឹករលឹកមកត្រេកអរនឹងភ្នោះរបស់គុណម្ចាស់ ដែលជាញាតដែលជាលោកកូនជាដើមហៅថាញាតទេក្នុងអាកੰខយសោថាញាតណានឹងគឺថារឿងដែលធ្វើតេខិណានុប្រទានអានឹងរឿងមួយដែលឡែកមួយទៀតនោះគឺញាតរបស់គុណចាស់អត់អត់មានតេតួងនឹងតេកៃណានុប្រទានទេណា គឺថាឲ្យតែបានចេះត្រឡប់មកត្រេកអរនឹងភ្លុះរបស់ព្រះគុណម្ចាស់រួចអំពីទីតុកទីទៀបមិនត្រឹមតែបរតតោបជីវិតៈប្រែ ទេសំបីធ្លាក់នរកក៏អាច រួច ពីនរកបានដែរនឹងក្នុងអាកាំងខៃយសោតដោយដកលេខ20គណានឹងរួចពីអបាយភូមិមិនទៅកាន់អបាយភូមិអស់សែននៃកັບហ្នឹងមើលថែមអធកថាទៀត ហើយនៅក្នុងអដ្ឋកថាទេវទូតសោតអីអីហ្នឹងគឺមានរឿងរ៉ាវអីសម្បើមណាស់ម្ដាយមួយហ្នឹងធ្លាក់នរកគាត់តែលឺភ្លឹបភ្លឹបភ្លឹបភ្លើងនរកមកណានឹកឃើញចៃវរលោកកូននិមន្តឬសូផ្លាច់ផ្លាច់ហើយដល់តែឃើញភ្លើងនោះពួរដោយចៃវរនឹងបណ្ដោយចឹងនឹកឃើញណាបានពំពោះលោកកូន បានលោកកូនបួសគ្រាន់តែប៉ុណ្ណឹងភ្លើងឆេះមកអត់ដល់ចឹង សេចក្តីដែលត្រេកអរនឹងលោកកូនដែលបួសហ្នឹងកាត់នៅនាមរូបពីនរកនឹងបានហៅថាឧបខេតកកម្មកាត់មិនឲ្យកើតតទៅទៀតនាមរូបនឹងរលាយបាត់ទៅហើយកម្មដែលជាឧបខេតកកម្មដែលចូលទៅកាត់ហ្នឹងទៅជាជានកកម្មទៀតទៀតគឺថាមួយឧបខេតកកិច្ចធ្វើកិច្ចកាត់ផ្ដាច់ហើយ ហើយមួយទៀតបានជាជានៅកកិច្ចទៀតឲ្យបដិសន្ធិក្នុងទេវលោកទៀតផុត ពីមនុស្សទៅទៀតនឹងនៅនៅក្នុងអត្ថកថាទេវទូតសោតទាំងហ្នឹងឯងមានរឿងរ៉ាវដែលស្ដេចយមរាជសាកសួរអីអីឲ្យនឹករលឹក បុណ្យកុសលអីអីហ្នឹងណានឹងឯងមានច្រើនណាស់តែខ្ញុំណាគ្រាន់តែរំលឹកអំពីគុណរបស់ព្រះសង្ឃដែលជាតេខិណៃបុគ្គលទាំងជាអ្នកមានសិលហ្នឹងហ្នឹងគឺថាសំខាន់ក្នុងសិលហ្នឹងគឺអញ្ចឹងទាំងគណាអោហើយយ៉ាងទៀតនិយាយពីរឿងសិលក្នុងលំដាប់នៃទានណាណាអាហ្នឹងរាប់ថាមួយនិយាយ ដែលអស់មកសន្ធឹកនឹងមកមិញហ្នឹងគឺរាប់ថាមួយនៅក្នុងតេខិណាវិសុទ្ធិបរិសុទ្ធទាំងអ្នកឲ្យបរិសុទ្ធទាំងអ្នកទទួលព្រោះអ្នកឲ្យទានអ្នកទទួលទាននឹងមានសិលទី2គឺថាការដែលយើង ធ្វើទានយើងចេះធ្វើហើយយើងគួរតែពិចារណា ដើម្បីថាយើងកបបីមានសិលមកអំពីអីមកអំពីទានជាការសង្គ្រោះ ណាឬក៏ថាជាការបូជាចែកទៅជាការសង្គ្រោះអរសង្កហទេនមួយបូជាទេនបូជាដល់មេត្តាបិតាអ្នកដែលមានគុណណាដល់បរតនត្រ័យហ្នឹងហៅបូជាទេនហើយដល់យើងសង្គ្រោះដល់មនុស្សសត្វទូទៅអីចឹងទៅហ្នឹងហើយបើប្រព្រឹត្តទៅដោយការសង្គ្រោះឲ្យរស់រឿងអីដែលដែលយើងត្រូវទៅបៀតបៀនសត្វណាហ្នឹងឯងរឿងអីដែលយើងត្រូវទៅបៀតបៀនសត្វ រឿងបៀតបៀននឹងដោយកាយបៀតបៀនដោយវាចាអីអីហ្នឹងណាចូលទៅ ក្នុងការបៀតបៀនណាហ្នឹងឯងដូចពាក្យសម្ដីអីដែលប្រព្រឹត្តទៅមិនមានសតិសម្បជញ្ញៈក្នុងការនិយាយនឹងចឹងទៅតែវាទៅជាគូថភេណីសម្ដីលមក់ព្រោះសម្ដីវាមាន3វាមាន1គូថភេណីអានឹងសម្ដីលមក់ដែលប្រព្រឹត្តទៅក្នុងវគ្គជ័យទុច្ចរិត ហ្នឹងហើយមានមុសាវាទជាដើមហ្នឹងឬក៏ថាមុសាប្រហាគេឈ្មោះអីអីទាំងអស់ហ្នឹងនឹងឯងចឹងអាហ្នឹងគឺគូថភាន័យណាចុះណារឿងនឹងឯងចឹងដែលយើងមកសប្ថ្ងៃហ្នឹងយើងមិនសូវហៅមុសាហៅញុះញង់អីទេ ច្រើនប្រើពាក្យថ្មីហៅថាលៀបពូ នឹងហើយសពថ្ងៃហ្នឹងនិយមប្រើពាក្យលៀបពួរហ្នឹងអាហ្នឹងគឺបានដីថាមូសាញុះញង់នឹងឯងចឹងគាត់ណា វានៅក្នុងវជ័យទុច្ចរិតហ្នឹងចូលនៅក្នុងគូថភាន័យចឹងគាត់ណា ហើយដល់ទៅផុតពីនឹងមកយើងវាចាសម្ដីលិមួកដែលជាវជ័យទុច្ចរិតហ្នឹងទៅទៅជាបុព្ភភាន័យសម្ដីផ្កាគឺថា និយាយទៅគឺថា ដូចផ្កាចេញពីមាត់ចឹងឯងគឺថាវាចាកនៅវជ័យទុច្ចរិតហ្នឹងហើយដល់ទៅទី3មគ្គុភេណីសំដី ទឹកខ្មុំអាហ្នឹងគឺវាចូលនៅក្នុងបយៈវាចា និយាយពាក្យពិតមាន ប្រយោជន៍ហ្នឹងឯងទៅទឹកខ្មុំគឺផ្អែមណាទឹកខ្មុំហ្នឹងគឺបយៈវាចាសំដី ជាទីស្រឡាញ់បយៈប្រែតែស្រឡាញ់ចឹងពីរោះ ហើយមាន ប្រយោជន៍ដល់អ្នកស្ដាប់កំពូលគឺពពុទ្ធអង្គតែទ្រង់ប្រកាសសម្ដែងពធហ្នឹងចឹងក៏ណានឹងឯងអញ្ចឹងគឺព្រះអង្គសម្ដែងក្នុងអង្គុត្រនិកាយតេកនិបាតក៏មាននៅក្នុងគម្ពីរព្រះអភិធម្មបុគ្គលបញ្ញត្តិហ្នឹងក៏មានក្នុងបុគ្គលពួក3ហ្នឹងអញ្ចឹងបានថាការដែលយើងនិយាយ ក្នុងការដែលបៀតបៀនអ្នកដទៃតើយើងមកពិចារណាមើលពាក្យសម្ដីយើងនឹងវាយ៉ាងម៉េចចឹងទៅនឹងឯងមិនមិនគួរកបីទេណោះ ដែលកើតមកជាមនុស្សទៅជាមានអវ័យអវ័យដែលសៅมองស្មោកគ្រោកដាក់អ្នកដតីអីអីចឹងណាមិនមិនគួរកប់បីឡើយចឹងណា នឹងឯងទៅជាសត្រាវុធទៅ ជាឆ្នាំពឹសពលអីដាក់អ្នករតីតាមពិតគួរតែថាដូចទឹកបរិសុទ្ធចឹងទៅនឹងឯងអ្នករតីរីករាយប្រសង់ឆាន់ទៅពុទ្ធបរិស័ទបរិភោគទៅ ឬដូចជាសួនច្បារទៅយទីរីករាយណាចង់កំសាន្តចង់ថតរូបអីអីទៅ វាមិនមែនកន្លែងចាក់សម្រាមណា នឹងឯងណាទៅចង់ថតរូបជាមួយកន្លែងចាក់សម្រាមជាមួយកន្លែងស្មោកក្រោកលូទឹកស្អុយអីនោះនឹងឯងបន្តតែសួនច្បារណាស្អាតមានផ្កាមាន ស្មៅបៃតងខៀវខ្ចីឬក៏ថាមានស្ពានដូចយើងស្ពានអ្នកលឿងអីចឹងទៅឬក៏អាគារខ្ពស់ខ្ពស់ស្រុកដែលយើងទៅលេងអីចឹងទៅអាពុំ នោះទេគឺថាយើងថតជាមួយនឹងព្រះសទ្ធោបចេតដីអីចឹងទៅស្រុកខ្មែរយើងឬក៏កន្លែងព្រះអង្គត្រាស់ដឹងពពោតិព្រឹកកន្លែងណាកន្លែងណាអីហ្នឹងទុក ជាទីរលឹកអីចឹងទៅអាហ្នឹងគឺថាឃើញទេកន្លែងដែលជារមណីយដ្ឋានកន្លែងដែលជាពោជនីយដ្ឋានជាទីរីករាយនៃ មនុស្សនិងទេវតាមនុស្សយើងគួរតែអញ្ចឹងទេគួរឲ្យបានជាទីត្រេកអររីករាយនៃអ្នកដតីនឹងចឹងឯងទៅ គឺថាសប្បរោះទាំងឡាយត្រេកអររីករាយប៉ុន្តែមិនជាទីត្រេកអរនៃអសប្បរោះទេគណៈសប្បរោះទេមិនជាទីត្រេកអររបស់អសប្បរោះទេអាហ្នឹងគឺធัวហ្នឹងវាត្រូវតែទៅអញ្ចឹងទេប៉ុន្តែឲ្យតែបានសប្បរោះតែម្នាក់សរសើរត្រេកអរក៏ល្អហើយទេគណៈនឹងឯងអសប្បរោះបកគលពេលងងខ្លៅ100 1000 10000នាក់ សរសើរអាហ្នឹងគឺមិនមិនគួរកបីទេណាទាំងសັບរោះបណ្ឌិត តែម្នាក់តេះដៀលអានឹងត្រូវតែពិនិត្យចារណាទាំងដើម្បីឲ្យឃើញនៅចំណុចខ្វះខាតដើម្បីកែខៃនឹងឯងតែរឿងកែខៃនឹងល្អទាំងគឺលះបង់នៅអ្វីដែលយើង ពិចារណាឃើញថាជាកំហុសហើយនឹងឯងនឹងបានទៅ ជាមនុស្សល្អអំពូលមនុស្ស នឹងទៅទៀតរហូតដល់បានរួចផុតចាកទុកជាព្រះរិយបុគ្គលដោយសារការកែខៃនៅអ្វីដែលជាទោសកំហុសនឹងឯងនឹងឯងព្រះអង្គទ្រង់សរសើរណាអ្នកដែលខុសហើយដឹងខុសនឹងចឹងគឺថាការដែលយើងពិនិត្យមើលអ្នកសរសើរអ្នកនិន្ទាអីហ្នឹងទៅតាមហ្នឹងទេជួនកាលអ្នកហ្នឹងនិយាយអត់បានគិតអីផងទេនឹងឯងចេះតែនិយាយទៅចឹងទៅហើយយើងទៅយកមកគិត ឲ្យស្ដុកខួរឲ្យក្តៅចិត្តធ្វើអីនឹងឯងណែពាក្យសម្ដីក្នុងបត្រៃបីដកអត្ថកថាណែដែលយើងគួរស្ដាប់គួរសិក្សា ទៅសบายចិត្តបាននឹងការចេះដឹងមានហេតុមានផលទាំងប៉ុណ្ណានឹងចឹងឯងដូច្នេះគឺថានៅក្នុងការដែលពុទ្ធបរិស័ទយើង នៅក្នុងការដែលមាន បំណងដើម្បីនឹងជួយ ដើម្បីនឹងសង្គ្រោះពិតប្រកបគឺត្រូវតែមានសិល ក្នុងការដែលមិនបៀតបៀនក្នុងការដែលឲ្យអភ័យនឹងគឺជាតួសិលហើយចឹងត្រូវទេឃើញទេការដែលយើងចេះឲ្យទានរឿងអីដែលយើងត្រូវទៅបៀតបៀនឲ្យទានអ្នកនេះថាឲ្យគេរស់ហើយមិនបានទៅសម្លាប់អ្នកនោះបើមិនបានឲ្យអីអ្នកនោះទេកុំតែសម្លាប់ទៅគេណាមិនក៏វាផ្ទុយគ្នាខ្លាំងម្ល៉េះហើយយើងចេះឲ្យទានគេណានឹងឯងឲ្យទានមិនថាឲ្យកូនឲ្យចៅអីទេ កូនចៅនឹងក៏ទៀនដែរទៀនចិញ្ចឹមបុតបរិសុទ្ធក្នុង ផ្ទៃរហូតដល់ថ្ងៃបុតថ្លៃចាកគោណាទៀនចិញ្ចឹមស្មោះទឹកដោះបប កូនរស់បានល្អព្រោះធัวសัพរោះណាទៀនគឺជាទ្របជាប់ ក្នុងសន្តានជាមិត្តរួមប្រានឆ្លងភពងងឹតទៀនកាច់បំបាក់មោហៈក្នុងចិត្តណាគឺ ព្រះអង្គបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធពិតប្រកបដោយទានបារមីហើយយើងចេះឲ្យទានទាំងនិយាយឲ្យទានទៀនថ្វាយដល់សង្ឃផ្ចំឧទ្ទិសទៀនប្រែតរួចពីក្លៀនព្រោះទៀនរំដោះទៀនជាទេវធัวទៀនព្រោះចូលក្នុងសទ្ធាសិលសតចាគៈទៀននេះបញ្ញាទៀនទៀនជាទេវធัวលំអសប្បរោះទៀនមានចិត្តស្មោះសង្គ្រោះជីវិតអញ្ចឹងយើងឲ្យកូនបានរស់ ហើយហេតុអីបានជាទៅសម្លាប់ជីវិតដតីឃើញទេជីវិតដតីនឹងថាមិនអោយអីខ្ញុំក៏មិនអោយទៅកុំតែសម្លាប់ខ្ញុំអានឹងដូចជាអង្វរកអញ្ចឹងណានឹងឯងដល់យើងពិចារណាទៅថាអញ្ចឹងមែនឃើញទេវាដូចជាយើង បង្រៀនកូនឲ្យឲ្យទៀនអញ្ចឹងណា ពីតូចមកហ្នឹងគឺថាឲ្យកូនចេះដាក់បាតលោកចេះឲ្យទៀនកុំកំណាញ់ឃើញអ្នកអត់អ្នកឃ្លានអីណាកូនឯងណាយកនំយកចំណីទៅឲ្យគ្នាទៅ គ្នាអត់គ្នាឃ្លានគ្នាអត់មានបនកើតមកក្រលំបាកលេនហាម៉ែឪខ្វះខាតដើរសុំទៀនខ្លួនឯងឲ្យទៀនទៅខ្លួនឯងមានប៉ុនហើយពេលធំទៅរៀនសូត្រចេះ ដឹងធ្វើការងារទៅ រស់ស៊ីមានបានទៅខ្លួនឯងជួយអ្នកអត់អ្នកឃ្លានទៅខ្លួនឯងបានប៉ុនតទៅទៀតម៉ែឪបញ្យល់កូនអញ្ចឹង នឹងឯងកុំកុំវយល់កូនឲ្យ កាច់រឹកកាច់រៀងអាងខ្លួនឯងអ្នកមានមើងងាយកូនចៅអ្នកក្រ អាហ្នឹងគឺកូនយើងមុខក៏ខូចធំទៅ នឹងឯងម៉ែឪបដៅឲ្យខូចចឹងគឺថាសំខាន់ទឹកចិត្តណាសំខាន់ទឹកចិត្តណាយើងមើលមុននឹងភ្លៀងនេះចុងវសាចុងខែពិសាអីទេនេះ នឹងឯងដើមខែពិសាហើយនឹងប្រគុណចែកអីនេះចង់ដដាបទៅដួសទៅថេទៅថាគោក្របីសេះតម្រៃស្វាព្រៃស្លាប់ណានៃអីចឹងមនុស្សក៏លំបាកលំបិនអត់ទឹកអត់អីហ្នឹងណានឹងឯងណែអាការដែលអត់ទឹកចិត្តនេះណាអានឹងចឹងដូចរដូវប្រាំងរៀងរាំងចឹងណាអត់ទឹកចិត្តហ្នឹងណាដូច្នេះគឺថា ទឹកចិត្តនេះល្អណាស់យើងបង្រៀនកូនឲ្យមានទឹកចិត្តដល់ទៅអញ្ចឹងទៅយ៉ាងហោចណាស់ក៏កូនយើងអត់ចេះលួចដែរបើមិនបានអីឲ្យទេកុំទៅយករបស់គេកូននោះវាចេះដឹងអញ្ចឹងម៉ែឪបង្រៀនឲ្យឲ្យទេឥឡូវយើងអត់មានអីឲ្យកុំទៅយករបស់គេអាហ្នឹងបានថារឿងទៀនវាត្រូវគូនឹងសិលអញ្ចឹងណាប៉ុណ្ណាអញ្ចឹងគឺបានជាព្រះអង្គទ្រង់ប្រកាសសម្ដែង ទៀនបារមីសីលបារមីបន្តបន្តមកហ្នឹងគឺថាមានទៀនហើយពិចារណាឃើញលំអរបស់ទៀនទៅ គឺត្រូវមានសិលហ្នឹងហ្មងចឹងចឹងបានទី2ហ្នឹងគឺថាទៀនដោយការជួយការសង្គ្រោះការទំនុកម្រងហើយសិលក៏មិនក៏បីប្រព្រឹត្តទៅដោយការបៀតបៀននឹងឯងហើយដល់មកទី3ណា នៅ ក្នុងសេចក្តីដែលថា គុណធម៌ទាំងគុណធម៌គឺនៅ ត្រង់ដែលថាធ្វើ នៅអំពើជាប្រយោជន៍មួយហើយនឹងមិនធ្វើនៅអំពើមិនជាប្រយោជន៍អានេះគូនៃគុណធម៌ទាំងកណាត្រូវគ្នានឹងគូនៃបារមីគឺទានបារមីសីលបារមីអាការដែលធ្វើនៅអំពើជាប្រយោជន៍ព្រឹកទៅជាទាននឹងឯងទាំងនឹងដូចជាយើង ក្នុងការទំនុកបំរុងបច្ច័យ4ដល់ប្រសង់អញ្ចឹងជាប្រយោជន៍ក្នុងការដែលមានប្រសង់ត្រួតត្រង ថែរក្សាពុទ្ធសាសនា ដើម្បីបានជាមរតកពធដល់កូនដល់ចៅយើងឃើញតម្លៃនៃពុទ្ធវចនៈបត្រៃបីដកនេះថ្លៃជាងសម្បត្តិស្ដេចចក្រទៅទៀតយើងនាំគ្នាថែរក្សាតាមរយៈនៃវត្តអារាមព្រះសង្ឃដែលត្រួតត្រង នៅ ព្រះ បរិយត្តិគុណហើយបដិបត្តិគុណបដិវេតគុណនឹង នឹងឯងទៅម្លោះហើយយើងមើលមើលកូនចៅរាប់ពាន់ម៉ឺនសែនលានអ្នកទៀតចូលកម្មភ្នោះឬក៏ជាបាសកបាសិកាដោយសារព្រះសទ្ធំតាំងនៅនឹងដោយសារមានប្រសង់មានវត្តអារាម គឺពុទ្ធបរិស័ទយើងទំនុកបំរុងនឹងឯងបច្ច័យ4នឹងយើងបាននៅចំណែកនឹងណាអានឹងជាប្រយោជន៍អញ្ចឹងកាលណាបើយើងធ្វើនៅអំពើជាប្រយោជន៍យើងក៏មិនធ្វើនៅអំពើមិនជាប្រយោជន៍នឹងឯងអានឹងគឺសិលហើយនឹងហ្នឹង នឹងឯងព្រោះអ្វីដែលមិនជាប្រយោជន៍គឺការបៀតបៀននឹងប្រព្រឹត្តទៅដោយការអត់សិលនឹងទ្រុះសិលនឹងនឹងគឺអត់ប្រយោជន៍ហើយហើយយើងមិនធ្វើនៅអំពើដែលមិនជាប្រយោជន៍នឹងនឹងឯងអញ្ចឹងគឺថានិយាយគូនៃគុណធម៌ហ្នឹងមួយធ្វើអំពើជាប្រយោជន៍មួយទៀតគឺ មានសម្បជញ្ញៈថាមិនធ្វើនៅអំពើមិនជាប្រយោជន៍ប៉ុណ្ណាហ្នឹងឯងចឹង ដូចជាក្នុងរឿងកាមគុណអីអីចឹងទៅ គឺនាំឲ្យដាច់សិលងាយងាយចឹងណានាំឲ្យដាច់សិលងាយងាយនឹងឯងព្រឹត្តទៅក្នុងរឿងត្រេកអរជាមួយ រូបសម្លេងក្លិនរសផតពៈដើម្បីខ្សែផ្សោយអីអីហ្នឹងនឹងឯងយើងវិញ្ញាណជាមួយនឹងអ្វីអ្វីជាកាមគុណហ្នឹងបានជារំលឹក បងប្អូនកូនចៅទាំងអស់ឲ្យរៀនអត់ធន់ទាំងនឹងឯងកុំចាំបាច់សបាយរីករាយក្នុងកាមគុណអីអីអញ្ចឹងព្រោះយើងមិនតាន់រត់រួចពីសេចក្តីទុក្ខព្រោះរាគៈទុសៈមោហៈនៅមានកុំកុំកុំតាន់ចង់សបាយនាំឲ្យយើងភ្លេចខ្លួននាំឲ្យយើងជាប់អំណាចមច្ចរាជធ្លាក់ចូលទៅក្នុងបាបកម្មពីវរានឹងឯងរហូតដល់ទៅមានអនន្តរិយកម្មអីអីទៅទៀតវាជារឿងដែលមនុស្សយើង មិនតន់ស្គាល់លោកនឹងតាមទីក្តីពិតចិត្តតែសបាយត្រេកអររីករាយបរិភោគខ្សែផ្សោយរបស់ក្នុងលោកនេះនឹងឯងដោយអត់ដឹងថាវាមានឆ្នាំពឹសឆ្នាំពុលអីទៅយ៉ាងណានោះទេបបជាតិព្រះអង្គមានបច្ចយៈសន្និសិទ្ធសិលដែលបន្សាបពឹសពុលក្នុងបច្ច័យ4ចេញអស់ដូចមើមក្ដួចចឹងជីកបានយកមកស្ងោបោភោគទូទានបដោយពុលស្លាប់ចឹងទៅចឹងប៉ុន្តែ អ្នកចាស់ចាស់គាត់ចេះគាត់ចេះយកមកចិត្តហាលមិនត្រាំទឹកមិនអីចឹងណាអស់ជាតិពុលទៅអាហ្នឹងឯងចឹងយ៉ាងណាមិញគឺបច្ច័យ4ដដែលដែលបព្វជិតប្រើប្រាស់ប៉ុន្តែព្រះអង្គប្រើប្រាស់ដោយបច្ចយៈសន្និសិទ្ធសិលបន្សាបជាតិពឹសពុលក្នុងបច្ច័យ4នឹងអស់ពីព្រោះព្រះអង្គពិចារណាមិនឲ្យមាន លោភៈទោសៈមោហៈក្នុងការ បរិភោគប្រើប្រាស់នឹងនឹងឯងចឹងហើយយើងអត់មាន អត់មាន ការពិចារណា ដឹងតែថាអឺបោះអញអឺបោះអញត្រេកអរសប្បាយរីករាយអត់ទាំងបាន កំណត់ដឹងថាវេទនា ដែលខ្សែផ្សោយអារម្មណ៍នឹងជាយើងឬក៏មិនមែនយើងមើលមើលវេទនាអាស្រ័យផាសៈកើតឡើងនឹង មានយើងឯណាខ្សែផ្សោយវាអត់បានដឹងការពិតទាំងអស់នឹងទេនឹងឯងចិត្តតែចាប់យកដោយ ការត្រេកអររីករាយរបស់ក្នុងលោកនឹងឯងបានជា មិន រួចផុតចាកទុកនោះចឹងបានណា នៅ ក្នុងការដែល ពុទ្ធបរិស័ទយើងនៅក្នុងកាមភពនេះត្រូវប្រយ័ត្នចំពោះរឿងកិលេសនិងកាមគុណនិងកាមឆន្ទៈនឹងដែលធ្វើឲ្យយើងមិនអាចកាន់សិល5បានចឹងយើងគិតថាវាលំបាក នឹងឯងដល់យើងអត់បានដឹងពីសេចក្តីទុកក្នុងវត្តដាក់ដល់ក្រៃលែងនោះហើយកើតមកជាមនុស្សប៉ុណ្ណឹងលំបាកអីហើយបើយើងបានក្រេបយករសនៃសេចក្តីសុខដោយទានសិលភាវនាទៅគឺយើងឃើញក្តីសុខក្នុងកាមគុណហ្នឹងសបកសបកទៅតែមកចឹងទៅទៅកណានឹងឯងនេះដោយសារមិនតាន់មានសេចក្តីសុខខ្សែមតាមផ្លូវចិត្ត តែអប់រំទៀតរៀនអត់ធន់កុំចាំបាច់ចង់សបាយរីករាយអីជាមួយនឹងកាមគុណរបស់មនុស្សរបស់ទេវតាអីយើងអប់រំព្រមចរិយធម៌ចាំឲ្យរួចផុតពីវត្តដាក់អានឹងគឺថាសេចក្តីសុខតែម្យ៉ាង ដែលហៅថាឯកន្តបរមសុខនឹងឯងចឹងយើង បានកំណើតជាមនុស្សនេះជាដើមទុនសម្រាប់ប្រព្រឹត្តព្រះមច្ឆរិយធម៌បើសង់បានចូលកម្មភ្នោះហើយយើងអត់ទាំងបានបួសផងហើយយើងចេះតែបដែតបដោយយ៉ាងម៉េចទៅទៀត នឹងឯងចឹងនឹងឯងយើងអត់បានបួសតែយើងខំប្រឹងចឹងទៅដូច ថាឧបោសថផងទៅនឹងឯងហើយអប់រំនៃខមៈតាមផ្លូវចិត្តចឹងទៅអានឹងឯងដែលដែលប្រៀបថាដូចជាយើងទៅកដាលសមុទ្រចាប់បានត្រីធំចឹងណាអានឹងឯងគឺចង់បញ្ជាក់អំពីរឿងការដែលអាចសម្រេចព្រមចរិយធัวបានលាចាកលោកីចឹងណាបាននៅអរិយមេ អង្គ8ហ្នឹងអានឹងគឺថាជាការដែលយើង ឆ្ងាយអំពីកិលេសកម្មគុណនឹងដោយការប្រព្រឹត្តកុសលធម៌សពថ្ងៃមានយើងសប្បាយត្រង់ដែលថាកុសលមានគួរឲ្យយើងត្រេកអររីករាយណាស់ណាយើងយើងមានមរណសតិមែនពិចារណាដល់សេចក្តីស្លាប់មែនប៉ុន្តែបើបានរស់នៅមួយថ្ងៃនឹងយើងអរគុណដល់បុណ្យណាស់អរគុណមេត្តាបិតាដែលបានចិញ្ចឹមបីបាច់មើលថែរក្សាមកឲ្យកូនបានរស់ ហើយអរគុណដល់ជីវិតដែលបាននៅរស់ប៉ុណ្្នឹងឯងចឹងដើម្បីនឹងយើងបានបំពេញបុណ្យកុសលយើងអត់ទៀមទាអីច្រើនទេព្រោះយើងដែលថានឹកនឹងនឹកតែពីរឿងបុណ្យនឹងតែប៉ុណ្្នឹងទេវៃវៃព្រាត់ប្រាស់ រាប់ជាតិជាអណែកណាស់មកហើយប៉ុន្តែរឿងប៉ុនទេដែលយើងបានកើតមកជួបនឹងពុទ្ធសាសនា យើងមានឱកាសបានដឹងគុណមេត្តាបិតាជាព្រះរហន្តយើងបានដឹងគុណពុទ្ធពទូប្រសង្ឃយើងបានថ្វាយបង្គំយើងបានបូជានេះយើងមិនចេះឆ្អែតនៅក្នុងរឿងប៉ុនកសលហ្នឹងអញ្ចឹងយើង យើងនឹកនឹកទៅពីប៉ុនហ្នឹងហើយដល់ទៅថាកិច្ចមិនរួចពីសេចក្តីស្លាប់ថ្ងៃណាមួយអញ្ចឹងមានតែយើងខំប្រឹងនៅក្នុងប៉ុនកសលហ្នឹងឯងឲ្យពេញចិត្តពេញថ្លើមអញ្ចឹងទៅអានេះឯងដែលជាការចម្រើនឡើង នៅសទ្ធាពលៈនិងបញ្ញាពលៈដែលអាចកាត់ផ្ដាច់នៅចំណងក្នុងភពក្នុងវដ្តសង្សារបានទាំងនឹងឯងដូចជាកម្លាំងតម្រៃអញ្ចឹងទេណា តម្រៃហ្នឹងវាមានតម្រៃខ្លាំងទៅអាតម្រៃធម្មតាហ្នឹងឯងកាលាវកៈតម្រៃបន្តមកទៀតមកថាបណ្ឌរិកៈអញ្ចឹងទៅហ្នឹងឯងគង់កេយៈអីអីចឹងវាមានខ្លាំងខ្លាំងរហូតដល់ទៅតម្រៃតកូលឆាប់តន់នោះហ្នឹងឯងអញ្ចឹងចំណងចងស្មាននៅតម្រៃធម្មតាដល់តម្រៃហ្នឹងវាខ្លាំងទាញផ្ដាច់ យ៉ាងផុយចឹងទៅចឹងនឹងឯងសំបីតែវัวទន្លីងប្រពន្ធប្រពួនជើងនឹងឯងយកទៅចងជើងតម្រៃនឹងក៏ចងអត់ជាប់តម្រៃនៅតែផ្ដាច់បានដោយសារសទ្ធាពលៈនិងបញ្ញាពលៈប៉ុន្តែបើកម្លាំងតូចដូចកូនមន់ដូចសัตว์បជាតបជាវអីហ្នឹងគឺរំតែសកៃដងដំទៅយកតែមកទៅសៃទៅចងក៏ជាប់ដែរ ជើងមន់ហ្នឹងមានកម្លាំងអីផ្ដាច់បាននឹងឯងអាសរសៃទូចមួយប៉ិនសរសៃសក់ហ្នឹងណាក៏ចងជាប់ដែរជើងមន់ហ្នឹងនឹងឯងមកពីវាកម្លាំងតិចអញ្ចឹងបានថារឿងដែលយើងត្រូវអប់រំសទ្ធាពលៈនិងបញ្ញាពលៈបានយើងផ្ដាច់អ្វីៗក្នុងលោកនឹងបានបើមិនអញ្ចឹងទេយើងលះវាមិនបានលះមិនបាន កុំចាំបាច់ដល់ទៅតកូលសិទ្ធិអីក្រំតែកើតមកតកូលក្រីក្រលំបាករស់ប្រាក់កាសអីក៏គ្មានស្រូវពូជអីក៏មានស្រែចំការអីក៏អត់ កូនចៅក៏មិនដឹងឯណាឯណីប៉ុណ្ណឹងហើយចេញមកប៊ូសអត់រួចគាត់ណាមកអំពីចំណងហ្នឹងឈ្មោះថាចំណងមមហើយព្រោះផ្ដាច់វាអត់បានទេប៉ុន្តែមមមមស្អីដោយសារទ្រព្យសម្បត្តិអីបុត្រភរិយាអីណាមមអីណា រឿងរឿងនេះរឿងកិលេសមមហើយចុះបើដូចព្រះពេយៈហ្នឹងឯងឬក៏ព្រះរដ្ឋបាលឬក៏ព្រះបណ្ណៈឬក៏ព្រះអនន្តព្រះផតិយៈគឺគំនួមាសប្រាក់បណ្ណាក៏ដោយចឹងកណាហ្នឹងឯងដាប់ពធัวព្រឹបលះផ្ដាច់បានដាប់ពធัวព្រឹបចេញចាក់ផ្ទះចូលកាន់ភ្នួស ចឹងទៅហ្នឹងគឺកម្លាំងសទ្ធាពលៈបញ្ញាពលៈដែលពុទ្ធបរិស័ទយើងខំអប់រំសន្សំរឿយរឿយទៅណាសទ្ធាហ្នឹងគឺអាស្រ័យការដែលពុទ្ធបរិស័ទយើងនឹកដល់គុណព្រះពុទ្ធទទួលព្រះសង្ឃរឿយរឿយទៅចឹងការស្ដាប់នៅព្រះសធម្មនឹងហើយបញ្ញា ពលៈនឹងក៏តេតួងទៅនឹងការដែលអប់រំនៅយោនិសោមនសិការៈពិចារណាហេតុផលរឿយរឿយទៅយល់ដឹងទៅនឹងឯងហ្នឹងទី3ហើយទី4 នឹងឯងមួយទៀតខែបគឺថារឿងដែលថាទៀនវានាំឲ្យមាន នៅភោគសម្បត្តិហ្នឹងហើយហើយភោគសម្បត្តិយើងយកទៅចាយនៅនៅក្នុងកំណើតទេឆានអីយ៉ាងម៉េចទៅហ្នឹងឯងអស់យ៉ាងដូចតម្រៃដង្ហែព្រះបរមសារីឬកធាតអីហ្នឹងគេបំពាក់ សម្ពុតពាក់អលង្ការអីខ្លះអានឹងអានឹងផលទានណាទៀតប៉ុន្តែដោយសារខ្វះសិលខ្វះសិលទៀតដោយចឹងវាផ្្លាត់កតិមកជាសัตว์ចឹងទៅទាននៅតាមឲ្យផលទានខ្លាំងណាបានឲ្យផលបានប្រពន្ធហ្នឹងព្រោះទេឆានជាកតិវិបត្តិនឹងឯងមិនអាចបើកឱកាសដល់បនឲ្យផលទេតែថាវាអាច មានប្រយោគៈសម្បត្តិឬក៏កាលសម្បត្តិអីខ្លះបើកឱកាសដល់ទានឲ្យផលប្រពន្ធហ្នឹងទៅ ដូចសត្វឆ្កែអីអីបានចំណីអាហារឆ្ងាញ់អញ្ចឹងទៅនឹងឯងហើយបានគេស្រឡាញ់គេថែរក្សាម្ចាស់អីហ្នឹងណានឹងឯងងូតទឹកអីចឹងទៅកែខ្លះគេដោះថ្មិញឲ្យទៀតហ្នឹងឯងហើយដេកនៅក្នុងបន្ទប់ជាមួយអីចឹងទៅជីឡានអីជាមួយអីចឹងទៅអាហ្នឹងវាតេតួងទៅនឹងវាដូចមានរូបសម្បត្តិផងហើយបយោគៈសម្បត្តិវាចេះខ្និកខ្នក់ លិតដៃលិតជើងស្រឡាញ់ម្ចាស់អីអីចឹងទៅប្រើនេះប្រើនោះអីបានផ្លាស់ទៅទៀតគេរត់ទៅស្រឡាញ់ងាប់ទៅម្ចាស់យំទៀតយំអោបឆ្កែកណាស្រឡាញ់ហ្នឹងឯងហ្នឹងឯងហ្នឹងគឺគ្រាន់តែចង់បញ្ជាក់ថាទៀនខ្លាំងណាស់ដែលតាមទៅឲ្យផលបានក្នុងគតិវិបត្តិប៉ុន្តែប្រសិនបើមានសិលឲ្យ នៅភវៈសម្បត្តិក្នុងសកតិភពគឺថា ទានឲ្យផលអត់មានសំចៃទេទានឲ្យពេញបន្ទុកហ្មងចឹងជាស្ដេចចក្រពតជាទេវរាជាទេវតាអីអីសពគ្រប់ទាំងអស់នឹងឯងហើយទេអនុបនិស័យទៀតសីលោបនិស័យទៀតដែលជាបារមីណាឲ្យ សម្រេចលោកតរៈទៀតមើលទេវតាមើលចក្រវាលមកស្ដាប់ពធពុទ្ធព្រះអង្គសម្រេចមគ្គផលរហូតរាប់ចំនួនមិនអស់នឹងដោយសារ ការដែលបាននៅក្នុងសុគតិភពនឹងបើកឱកាសឲ្យដល់លោកតរៈធัวទៀតផងអញ្ចឹងបានថាយើងធ្វើទានទានឲ្យបានភោគសម្បត្តិសិលឲ្យភវៈសម្បត្តិសម្បត្តិភពអញ្ចឹង គឺថាក្នុងការដែលប្រើប្រាស់ភោគសម្បត្តិសំគួរនឹងប្រើប្រាស់ក្នុងសុគតិភពនឹងឯងអញ្ចឹងបានជាត្រូវមានសិលហ្នឹងហើយទានុបនិស័យគូជាមួយសីលោបនិស័យគូគ្នាទាំងគូគូសំខាន់ណាស់ ប៉ុណ្ណាល្អណាស់គឺថា ទេពហ្នឹងប្រៀបបីដូចថាស្វាមីអញ្ចឹងអ្នករត់ទ្របនឹងឯងហើយសិលដូចភរិយាអ្នកមានមេរយា ទុកដាក់ទ្របអញ្ចឹងណា នឹងឯងនឹងដូចជាអ្នកកលៈមេដាអ្នកកលៈបៃតាអីអីចឹងទៅចឹងនឹងឯងឬក៏ដូចជាបិទ្ធពលិមាននុផតៈកាបិលានីអីអីចឹងទៅដល់ទីបំផុតក៏បានសម្រេចអ្នកផលទាំងអស់គ្នា បានរួចផុតចាក់ទុកចឹងឯងនឹងគឺទៀនត្រូវតែគូជាមួយសិលយើងមិនអាច ព្រាត់ប្រាស់បានទេ យើងព្រាត់ប្រាស់ភិយាស្វាមីអីទៅយើង ទៅតែត្រូវឲ្យទៀនគូជាមួយសិលកុំឲ្យបង្រត់បង្រាស់ណា មានទៀនមានសិលបងប្អូនកូនចៅសូមអនុមោទនាទាំងចឹង